សូមជូននេតិជួបជាមួយយុវជនខ្មែរក្រមសូមលោកលោកស្រីអ្នកនាងកញ្ញាចូលរួមទស្សនាដូចតទៅអ្នកជាតិនិយមមិនសមំដេចាំពព ណាជាបឋមខ្ញុំកាណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រគុណម្ចាស់ភេរានធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោកលោកស្រីនិងកញ្ញាញញឹមចិត្តបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកពធកម្ពុជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃពុទ្ធ7កើតខែអាសត់ឆ្នាំឆ្លូវត្រីស័កពុរសករាជ2565 ត្រូវនឹងថ្ងៃទី13ខែតុលាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីជួបជាមួយនឹងយុវជនខ្មែរក្រមវេទិការបស់ យើង បានបង្កើតថ្ងៃជារៀងរាល់ថ្ងៃពុធនៅវេលាម៉ោង3ម៉ោង2ម៉ោង2នៅនៅខាងដដីកម្ពុជាក្រមអឺប៉ុន្តែយើងហួសម៉ោងបន្តិចហើយលើ15នាទីទៅ20នាទីហើយដោយសារតែយើងមានកិច្ចការ ងាររវល់ ដូច្នេះយើងសូមជូនប្រិយមិត្តទាំងអស់មកជួបពាក្យក្មិនរបស់យើងជាខាងដើម ទីមួយកណាសូមក្រាបថ្វាយបង្គំចំពោះគុណចាស់គុំសំរិនមកពីខាងដែនដីកម្ពុជាក្រមខាងខេត្តប្រតិពាំងហើយនៅសូមស្វាគមន៍ប្អូនថៃគឿងមកពីខាងព្រៃនគរណាបងណាហើយទី2សូមស្វាគមន៍ប្អូនចៅសារ៉ាត់មកពីខាងទួលតមោកហ្នឹងហើយវេទិការបស់យើង គឺមានបំណង ដើម្បីជួបយុវជននេះគឺថ្ងៃនេះគឺយើងដាក់ នៅក្នុងប្រធានបទមានចំណងជើងថាវប្បធម៌ចែករំលែកក្នុងភាពក្រីក្រដូច្នេះយើងទាំងអស់គ្នាយើងបាន ជួបនៅបញ្ហាមួយរយៈកាលហ្នឹងគឺថាយើងបានចែករំលែកនៅការអាហារូបត្ថម្ភការចែករំលែកនៅ ចំណេះដឹងផ្សេងៗនេះ គឺជាគោលបំណងរបស់វេទិការបស់យើងដើម្បីឲ្យយុវជន យើង បណ្ដោះបណ្ដាលយុវជនយើងឲ្យមានចេះឲ្យចេះការចែករំលែកនៅនៅ អ្វីដែលយើងមានឧទាហរណ៍ថាយើងមានកមួយកំប៉ុងមួយមួយចំអែតបណ្ណាយើងចេះចែកចាយគ្នាហូបក្នុងគ្រាដែលយើងកំពុងខ្វះខាតដូច្នេះយើងមុននឹងចូលក្នុងវេទិការបស់យើងយើងសូមណែនាំប្រិយមិត្តទាំងអស់គ្នាមកជួបជាមួយនឹងវាគ្មិនរបស់យើងគឺទីមួយយើងសូមឲ្យលោកចៅតារ៉ាត់ហ្នឹងពន្យល់អំពីពាក្យថាវប្បធម៌ចែករំលែកតើមានន័យយ៉ាងណាហើយបន្ទាប់មកអរគុណចាស់សំរិន មេត្តាធ្វើការកត់សម្គាល់ទៅលើការរយៈកាលប្រហែលថ្ងៃប្រហែលខែកន្លងមកហើយដែលយើងជួប Covid ហ្នឹងយើងបានចែករំលែកអ្វីខ្លះទៅដល់ប្រជាពលរដ្ឋរបស់យើងដូច្នេះហើយចំណែកប្អូនគឿងក៏បាននឹងចាប់អារម្មណ៍ទៅលើ ការចែករំលែករបស់សមាគមរបស់យើងសមាគមខ្លួនខ្មែរអភិវឌ្ឍហ្នឹងយើងមានការ ចែករំលែកយ៉ាងណាអញ្ចឹងសូមជាបឋមសូមអញ្ជើញបងអូនចៅសរិទ្ធមេត្តាបញ្យលអំពីពាក្យថាវប្បធម៌ចែករំលែកតើមានន័យយ៉ាងណាសូមអញ្ជើញបងអូនកណាអរគុណអង្គម្ចាស់គ្រូដែលបានផ្ដល់ឱកាសជាបឋមខ្ញុំបកណាសូមគោរពនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមក្រាបថ្វាយបង្គំអង្គម្ចាស់គ្រូទាំងពីរព្រះអង្គសូមគោរពបងថាត់គឿងផងដែរជាពិសេសក៏សូមធ្វើសេចក្តីគោរពរំលឹកនឹកដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់នេះ។ អឺខ្ញុំបាទនឹងសូមចូលរួមក្នុងការពន្យល់និងបកស្រាយសង្ខេបចំពោះពាក្យថាវប្បធម៌យើងតែងតែពាក្យនេះគឺយើងតែងតែនិយមប្រើយើងតែងតែឮចាស់ទុំឬក៏ទៅដល់ណាយើងមិនដែលថាមិនឮទេពាក្យថាវប្បធម៌គុណធម៌ប្រពៃណីទំនៀមទម្លាប់នេះគឺវាផ្សារភ្ជាប់ជាមួយនឹងសូរសំនៀងភាសានៃការប្រើប្រាស់ជាពិសេសដូចជានៅខាងព្រះត្រពាំងនៅខាងខេត្តមាត់ជ្រូកឬក៏នៅបណ្ដាខេត្តនានា គឺច្រើនតែប្រើពាក្យថាវប្បធម៌អញ្ចឹងតើពាក្យថាវប្បធម៌នេះមានអត្ថន័យខ្លឹមសារយ៉ាងណាពាក្យថាវប្បធម៌នេះគឺយើងកាត់ចែងជាពីរបទវប្បៈនិងធរវប្បៈនិងធរពាក្យថាវប្បៈវប្បៈនេះប្រែទៅការសាបព្រោះបណ្ដោះនិងផ្សំយើងប្រែប្រែប្រែឲ្យចំមកប្រែទៅការសាបព្រោះការសាបព្រោះនឹងវាទលំទលាយពាក្យនេះអញ្ចឹងវប្បៈនេះវាមានទៅដល់វប្បកម្មវប្បខេតវប្បធរវប្បយោគវាទូទៅអានេះវាទលំទលាយទៀត អញ្ចឹងការសាប់ព្រោះខ្ញុំកណាសូមនិយាយត្រង់កន្លែងពាក្យថាការសាប់ព្រោះការសាប់ព្រោះមួយម៉ាត់ហ្នឹងបានដល់តែការចែករំលែកយើងបណ្ដោះបណ្ដោះហ្នឹងបណ្ដោះនៅអវ័យវាបណ្ដោះនៅ ធនធានមនុស្សបណ្ដោះនៅផ្នែកអវ័យដែលធ្វើឲ្យរីកចម្រើនបើយើងផ្សំជាមួយពាក្យថាធរពាក្យថាធរមួយម៉ាត់ប្រាសថាសភាវៈដែលទ្រទ្រង់នៅសัตว์មកពីពាក្យថាធម្មោសភាវោសភាវៈឯណាដែលទ្រទ្រង់នៅសัตว์សភាវៈនោះហៅថាធរអញ្ចឹងយើងគួរផ្សំ ស័ព្ទទាំងពីរចូលនេះវប្បធម៌ប្រែទៅការផ្សំបណ្ដោះបណ្ដាលនៅស្មារតីអ្នកពាក្យថាធរកន្លែងនេះប្រែថាការបណ្ដោះបណ្ដាលនៅស្មារតីនេះធ្វើឲ្យយើងយល់ដឹងអញ្ចឹងធរដែល ធ្វើឲ្យយើងយល់ដឹង គឺយើងយល់ដឹងមិនមែនយល់ដឹងបែបខុសទេគឺយល់ដឹងបែបត្រូវមានន័យថាអ្វីដែលធ្វើឲ្យរីកចម្រើនទៅដល់ជាតិសាសន៍របស់យើងហើយដូច្នោះ ចំពោះពាក្យថាវប្បធម៌នេះវាមានសារៈសំខាន់បំផុតសម្រាប់ជាតិសាសន៍នីមួយនីមួយដែលតែងតែមានវប្បធម៌មានអរិយធម៌រៀងៗខ្លួនឥឡូវយើងនិយាយចំពោះពាក្យថាវប្បធម៌នេះតើវប្បធម៌របស់ខ្មែរយើងមានអីខ្លះបើនិយាយថាមានអ្វីខ្លះគឺมันអាចនឹងគណនានិងអាចរៀបរាប់ឲ្យអស់បានទេព្រោះអីវាមានច្រើនមានទាំងហោហៀហោហែដូចជាវប្បធម៌ អឺរហូតដល់មានតាក់ទងជាមួយនឹងប្រាសាទបុរាណនិងតាក់ទងជាមួយនឹងក្បូរក្បាច់រចនាតាក់ទងជាមួយនឹងអឺភាសាតាក់ទងនឹងក្បួនខ្នាតប្រពៃណីទំនៀមទម្លាប់អីជាដើមនោះសុទ្ធតែជាវប្បធម៌ហើយដូច្នោះហើយវាមាននៃទលំទលាយសាយភាយដែលធ្វើឲ្យយើងទាំងអស់គ្នានឹងបច្ចុប្បន្ននឹងប្រើពាក្យនេះមកដល់បច្ចុប្បន្នហើយដូច្នោះហើយបងប្អូនទាំងអស់គ្នាយើងតែងតែ ប្រើពាក្យនេះទូទៅទលំទលាយប៉ុន្តែនៃនៅក្នុងនៃការសាព្រោះបណ្ដោះបណ្ដាលចែកក្រំលេខតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងនេះចែកក្រំលេខនឹងឲ្យវាទលំទលាយមិនមែនថាយើងយល់អំពីពាក្យថាវប្បធម៌ហើយយើងចេះតែថាតាមហើយយើងអត់យល់ទេអញ្ចឹងយើងត្រូវតែយល់ក្នុងនោះវប្បធម៌នោះមានអីខ្លះមានទាំងសិល្បៈមានទាំងភ្លេងពិណពាទ្យមានទាំងរបាំមានទាំងភាសា មានទាំងអ្វីដែលធ្វើឲ្យរីកចម្រើនដល់ជាតិសាសន៍របស់យើងជាពិសេសគឺធនធាននឹងតែម្ដងធនធាននឹងគឺការយល់ដឹង ត្រង់កន្លែងចំណុចដែលថាបណ្ដុះបណ្ដាលសារព្រោះនៅស្មារតីស្មារតីនឹងគឺធ្វើឲ្យយើងយល់ច្បាស់អំពីជាតិសាសន៍និងអរិយធម៌របស់យើងនឹងឲ្យទលំទលាយហើយត្រង់កន្លែងថាចែករំលែកតើយើងចែករំលែកនៅអ្វីគឺយើងចែករំលែកនៅ ចំណេះដឹងចែករំលែកនៅទ្រឹស្ដីចែករំលែកនៅអ្វីដែលធ្វើឲ្យរីចម្រើន ដល់សង្គមជាតិនោះទៅឈ្មោះថាវប្បធម៌តែប្រសិនបើយើងយល់ថាពាក្យថាវប្បធម៌ប៉ុន្តែយើងក៏ធ្វើអំពើអ្វីមួយដែលវាប្រាសចាកអំពីនៃពាក្យថាធម៌ ធរប្រែថាសភាវៈដែលត្រួតត្រងនោះអញ្ចឹងអាសភាវៈដែលត្រួតត្រងនោះគឺត្រួតត្រងឲ្យមនុស្សនឹងរីកចម្រើនត្រួតត្រងឲ្យជាតិសាសន៍នឹងរីកចម្រើនត្រួតត្រងឲ្យសង្គមនេះភ្លឺស្វាងអញ្ចឹងពាក្យទាំងពីរហ្នឹងវាផ្សំផ្គុំជាមួយគ្នាមកហ្នឹងប្រែថាការផ្សារព្រោះបណ្ដុះបណ្ដាស្មារតីរបស់យុវជនឬក៏របស់មនុស្សជាតិឲ្យយល់ដឹងនិងឲ្យរីកចម្រើនហើយឲ្យថ្លៃថ្នូរនៅក្នុង ជាតិសាសន៍របស់យើង អញ្ចឹងន័យនៅក្នុងនេះវាទលំទលាយណាសម្រាប់បងប្អូនខ្មែរយើងទាំងអស់គ្នាជាពិសេសខ្មែរយើងតែម្ដងគឺមានអរិយធម៌វប្បធម៌ប្រពៃណីនឹងគឺសម្បូរហូរហៀដែលមិនអាចនឹងកន្តនីកន្តនីអស់ដែលមានតាំងពីបុរេប្រវត្តិរហូតមកដល់បច្ចុប្បន្ននេះវាផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ប្រពៃណីរបស់យើងហើយហេតុដូច្នោះយើងត្រូវតែចូលរួមក្នុងការចែករំលែកចេះតិចក្តីច្រើនក្តីត្រូវចូលរួមក្នុងការចែករំលែកការចែករំលែកវាសំខាន់ណាស់ពាក្យចាស់លោកគាត់និយាយថាកុំឲ្យយើងធ្វើជាមនុស្សចង្រៃ ពាក្យថាមនុស្សចង្រៃមានន័យថាដែលយល់ដឹងអំពីវប្បធម៌ប្រពៃណីអសរសាស្ត្រហើយមានន័យថាចេះហើយភ្លឺស្វាងហើយមិនព្រមបង្រៀនតមិនព្រមចែកក្រំលែកនេះហើយជាការមួយដែលចាស់ពីដើមហៅថាមនុស្សចង្រៃយើងមិនចង់ខ្លាយខ្លួនជាមនុស្សចង្រៃមានន័យថាអ្វីដែលយើងបានរៀនចេះមកបានអឺច្រើនតាំងពីវប្បធម៌ប្រពៃណីអសរសាស្ត្រអញ្ចឹងយើងត្រូវតែចែករំលែកដូចយើងនិយាយតាមខ្មែរយើងថាអូ ចេះ10បង្រៀនកូនសិស្សតែ9អញ្ចឹងអាពេលថ្ងៃក្រោយកូនសិស្សរបស់យើងទៀតបង្រៀនតែ8ថ្ងៃក្រោយទៀតវានឹងសាបរលាបទៅហើយអញ្ចឹងបើយើងចេះ10យើងត្រូវខំប្រឹងប្រែងមិនឲ្យកូនសិស្សរបស់យើងនឹងយល់មិនឲ្យបាន11ឲ្យលើសអំពីគ្រូឲ្យយល់កាន់តែខ្លាំងជាងយើងទៀតនោះទៅវប្បធម៌ប្រពៃណីរបស់យើងនឹងរីកចម្រើនមិនមែនថាអូរៀនហើយទុកលាក់ស្ដៀតនឹងមិនឲ្យកូនសិស្សយល់ទេខ្លាចមកធ្វើបាបគ្រូនោះជារឿងមួយដែលយើងគិតខុស ព្រោះអីបើកាលណាសិស្សបើកាលណាយល់ដឹងហើយហើយណាមួយបើយើងខ្លួនឯងយើងជាគ្រូជាអ្នកបណ្ដុះបណ្ដាលនៅវប្បធម៌ប្រពៃណីនេះហើយអញ្ចឹងយើងនឹងមានវិធីសាស្ត្រក្នុងការដោះស្រាយតតទៅទៀតចំពោះអ្នកដែលចំនួនក្រោយដែលគាត់បានយល់ដឹងច្រើនជាងយើងគាត់នឹងធ្វើឲ្យសង្គមនឹងធ្វើឲ្យ គ្រួសាររបស់យើងនឹងកាន់តែរីកចម្រើនជាពិសេសគឺជាតិនឹងឯងហើយដូច្នោះការបណ្ដុះបណ្ដាលនេះវាបណ្ដុះបណ្ដាលក្នុងនោះមានទាំងអសរសាស្ត្រនេះវប្បធម៌វាជាប់ជាមួយនឹងអសរសាស្ត្រដែរព្រៃអសរសាស្ត្រវាមានទាំងអសរសិលអសរអីវា បង្កប់លក្ខណៈជ្រាលជ្រៅដែលតាក់ទិនតាក់ទងជាមួយនឹងដំណើររឿងគ្រប់បែបសពយ៉ាងហេតុដូច្នោះពាក្យថាវប្បធម៌នេះវាភ្ជាប់ជាមួយនឹងពុទ្ធសាសនាទៀតអញ្ចឹងនៅក្នុងពុទ្ធសាសនាមានសម្ដែងអំពីអឺធរអាវិន័យត្រៃសិក្ខាបញ្យលដឹកនាំមានត្រៃសិក្ខាទាំង3សិលសមាធិនិងបញ្ញាឯជាដើមនេះគឺនៅក្នុងនេះគឺចង់បំភ្លឺស្មារតីបញ្យលសពសัตว์នេះឲ្យយល់ឲ្យប្រតិបត្តិឲ្យធ្វើ នៅអំពើល្អនេះហើយជាការផ្សារព្រមបណ្ដុះបណ្ដាលនៅវប្បធម៌ ហើយដូច្នោះជាពិសេសកូនខ្មែរយើងទាំងអស់គ្នា គឺយើងតែងតែនិយមហើយច្រើនតែប្រើពាក្យថាវប្បធម៌វប្បធម៌ប៉ុន្តែយើងមិនសូវយល់អត្ថន័យជ្រាលជ្រៅនៃពាក្យថាវប្បធម៌នេះទេអញ្ចឹងពាក្យថាវប្បធម៌មួយម៉ាត់ខ្ញុំកណាសូមសង្កត់មកវិញថាគឺជាការសាព្រោះបណ្ដុះបណ្ដាលនៅស្មារតីឲ្យវារីកចម្រើនឲ្យវាឲ្យវាតទៅមុខទៀតសាព្រោះប្រើពាក្យថាសាព្រោះឬផ្សំហ្នឹងបានន័យថា ដូចជាស្រូវអញ្ចឹងដែលយើងទៅព្រុសហើយដល់នេះវាដុះឡើងវាចាញ់ផ្លែទេដែលវាបានផ្លែហើយផ្លែហ្នឹងយកទៅព្រុសឡើងវាខ្លាយទៅជាស្រូវទៀតណាហើយអាស្រូវហ្នឹងវាចាញ់មកជាអង្ករទៀតដូចជាពាក្យថាផ្សំផ្សំយើងយកមេឃនេះទៅផ្សំជាមេឃនោះឲ្យចាញ់ជាដើមនេះដើមនោះអញ្ចឹងវាធ្វើឲ្យរីកចម្រើនយ៉ាងណាមិញវប្បធម៌ប្រពៃណីរបស់យើងមិនមែនយកពាក្យថាវប្បធម៌ឲ្យយកមកដាក់មួយកន្លែងទេយើងត្រូវតែសាព្រោះបណ្ដុះថែមទៀតឧទាហរណ៍ថា អឺវប្បធម៌ប្រពៃណីមួយនេះវានៅភ្ជាប់មកអញ្ចឹងហើយយើងត្រូវធ្វើយ៉ាងម៉េចឲ្យវារីកចម្រើននឹងសាយភានៅក្នុងសកលលោកឲ្យវាកាន់តែមានតម្លាភាពឲ្យកាន់តែមានភាពថ្លៃថ្នូរទៅមុខទៀតអានោះទៅឈ្មោះចំថាពាក្យថាវប្បធម៌ហើយដូច្នោះន័យនេះវានៅទលំទលាយណាអញ្ចឹងសង្គមតាបងប្អូនជាពិសេសអ្នកកំពុងតែតាមដានទស្សនាហ្នឹងយើងអឺឲ្យបានយល់ត្រង់ចំណុចនេះហើយចូលរួមក្នុងការសាបព្រោះក្នុងការសាបព្រោះមិនមែនត្រឹមតែចែកក្រំលែកទេខ្លួនឯងយើងហ្នឹងក៏ត្រូវការសាបព្រោះដែរ សាសព្រមគឺយើងខំសិក្សារៀនសូត្រខំស្វែងយល់ឆ្វេងយល់ហើយនឹងខំស្រាវជ្រាវរៀបរកនៅអ្វីដែលធ្វើឲ្យវប្បធម៌ប្រពៃណីរបស់យើងនឹងរីកចម្រើនហើយសាយភាយទលំទលាយតទៅមុខទៀតហ្នឹងហើយខ្ញុំកណាសូមចូលរួមតែប៉ុណ្្នេះសិនហើយមិនតិចទៀតនឹងសូមបន្ថែមទៀតគ្រូណាហ្នឹងហើយនឹងមកវិលមកជួបចៅសារ៉ាត់វិញម្ដងទៀតក្នុងពាក្យថាសាព្រោះនឹងមិនតន់ មានន័យគ្រប់គ្រាន់ទេអញ្ចឹងសូមប្រិយមិត្តទាំងអស់មានបំណងចង់ចូលរួមសំណួរសួរជា comment អីសូមមេត្តាចូល comment សួរនៅយុវជនរបស់យើងក្នុងគោលបំណងអ្វីមួយហើយមួយទៀតសូមមេត្តាជួយ like ជួយ share ជួយបញ្ជូននៅព័ត៌មានទាំងអស់នេះទៅកាន់ប្រិយមិត្តរបស់យើងផងពីព្រោះទីនេះគឺយើង មាន បំណងដើម្បីចែកចាយនៅព័ត៌មានទាំងអស់ហ្នឹងទៅកាន់ ជាពិសេសគឺយុវជនខ្មែរក្រមរបស់យើងវេទិការបស់យើងចូលសូមបើកចំហថាយុវជនណាដែលមានបំណងចង់ចូលក្នុងវេទិការបស់យើងក៏យើងបើកឱកាសឲ្យពួកគាត់ដើម្បីចូលក្នុងវេទិការបស់យើងហើយចង់ចូលសូមមេត្តាឆាតមកប្រាប់ចូលក្នុង page KK CCTV នឹងផងដើម្បីឲ្យយើងដឹងថាបំណងរបស់ពួកគាត់ ចង់ចូលក្នុងការចែករំលែក ដូច្នេះវេទិការបស់ យើងគឺមានបំណងសំខាន់គឺការចែករំលែកនឹងឯងដូច្នេះឥឡូវមកជួបជាមួយនឹងគុណចាស់សំរិនវិញម្ដងថាតើគុណម្ចាស់តាំងពីគុណម្ចាស់បានបួសមកដល់ពេលនេះគុណម្ចាស់បានចែករំលែកអ្វីខ្លះ ទៅកាន់គុណកុលបុត្រខ្មែរដែរគុណម្ចាស់សំរិនសូមនិមន្តណាជាបឋមសូមមស្ការចំពោះអឺគុណ3នៃបររតនាត្រ័យដែលជា ត្រីរតនៈដ៏ស័ក្តិសិទ្ធិក្នុងលោកដោយគោរពនិងសូមនមស្ការចំពោះព្រះគ្រូដែលសម្របសម្រួលនៅវេទិកា KKCC TV ជាទីគោរពនិងសូមសួរសុខទុក្ខចម្រើនពរដល់វាគ្មិនទាំងពីរពួកពួកទាំងពីរជាទីរាប់អានខ្ញុំកណាសូមជួបធានអបត្តិលើការ ខ្ញុំកណាបួសឥឡូវបាន24ប្រហោសានឹងគឺតាំងតាំងលោកនេនហើយបួសនឹងនិយាយចំទៅកណានៅលក្ខល្អដែរហ្មងពីនៅនឹងខាងដើមកណាបួសនឹងចង់ទៅបំពេញនៅព្រោះលោកព្រោះលោកខាត់អស់មួយឆ្នាំទៅបាទវល់នឹងទៅប្រឡងទី9ទី9ចប់កណាខ្ញុំកណាអឺមករៀនបលែង រៀនបាលីថ្នាក់ក្រង បានខ្ញុំកណាទៅបន្តទៀតវៀតណាម3ឆ្នាំចប់បាក់ឌុបនោះហើយខ្ញុំកណារៀនភាសាឬមួយតបសំអីចឹងទៅចប់ថ្នាក់តែចប់ថ្នាក់នឹងខ្ញុំកណាជួយបំរើនិយាយថាចែកកំឡែកទៅអានឹងថាជួយឲ្យចប់ឆ្នាំមិនដំបូងអឺ កណាខ្ញុំកណាមិនបានបង្រៀនទេកាលហ្នឹងខ្ញុំកណាចាប់ផលវល់រៀនខាងសកលហ្នឹងខាងច្បាប់ហ្នឹងឆ្នាំទី2ខ្ញុំកណា ជួយជួយវត្តកំណត់ឆ្នាំ10 2007 2007ខ្ញុំកណាបង្រៀនវត្តមួយឆ្នាំ ដល់ឆ្នាំទី2 2008ស្លាកិនមាន មិនជាងបណាទៅជួយវត្តពិសីពិសីវររាមនៅនិគមកន្លង3ឆ្នាំអចិន្ត្រៃយ៍ហើយអចិន្ត្រៃយ៍3ឆ្នាំហ្នឹង2008ដល់2010ហ្នឹងឆ្នាំមុនដំបូងមានតោវាងជឿងបូនជឿងទៅរៀនតាមណាជឿងកាត់ចេញឆ្នាំ ឆ្នាំ2008ហ្នឹងតូវ៉ាងជើងទៅរៀននេះខ្ញុំកណាដែរឆ្នាំហ្នឹងខ្ញុំកណានេះហើយនិគមនិគមកន្លងនិយាយទៅវត្តតិចជាងគេនៅក្នុងខេត្តប្រាតប្រាំងហ្នឹងគឺ15វត្តដែរនៅនិគមហ្នឹងហើយឆ្នាំហ្នឹងវត្តពិសេសគាត់បើកតបើកទៅមកនេះទេទៅថ្នាក់បាលីនោះបានទៅមកវត្តពិសេសហ្នឹងដែរទេ ឆ្នាំហ្នឹងស្លាកកាន់បញ្ជូនខ្ញុំកណាហ្នឹងស្នើទៅជួយហ្នឹង3ឆ្នាំដល់2010អឺស្លាកកាន់ស្នើឲ្យខ្ញុំកណាមកស្នាក់នៅស្លាកកាន់ហ្នឹងទៅហើយក្នុងការស្នាក់នេះប្រហែលឆ្នាំ ពី2009ហ្នឹងខ្ញុំកណាក៏ជួយបង្រៀននេះដែរវត្តអង្គគោពីចាប់បូរ៉ៃដែរ2009ដល់2011 3ឆ្នាំដែរ ហើយមកស្នាក់នៅក្នុងការិយាល័យហ្នឹងក្នុងនាមស្លាកិនហៅមកជួយកិច្ចការរឿងសិក្សាហ្នឹងខ្ញុំកណាក៏ជាស្នើអុយមានច្រើនដែរខ្ញុំកណាទទួលទៅមួយខ្ញុំកណាមានថាអាណាថាក់តងខាងរៀនសូត្រអញ្ចឹងខ្ញុំកណាអាចជួយបានការងារក្រៅនោះខ្ញុំកណាមិនជំនាញមកពីយើងក្លឹបចូលស្លាយចន្ទ្រៃអញ្ចឹងណា វាតាតាមកងរៀនសូត្រតមានឱកាសចែករំលែកអានឹងនិយាយថាការចែករំលែកចំណេះដឹងហ្នឹងតែវាមិនទូលំទូលាយអានឹងវាមិនចំពោះតែខ្ញុំកណាទេអានឹងនិយាយទៅញាតញោមប្រហែលជាដឹងច្រើននៅខ្មែរកម្ពុជាក្រមហ្នឹងគ្រាន់តែយើងសិក្សាភាសាជាតិហ្នឹងភាសាជាតិហ្នឹងគ្រាន់តែរៀមចបង ដឹកដៃគ្នាតអញ្ចឹងសេចក្បាក់អញ្ចឹងទៅតគ្នាទៅចូលគ្មានអីទេអាហ្នឹង និយាយដល់វិញនោះក្នុងលក្ខណៈគេហៅអឺចែកប្រំលែកចំណេះដឹងដែរមកពីយើងណាបួសនៅខ្មែរក្រមពឹងលើបាយបាតអីចឹងណាណាបាក់ចេះអញ្ចឹងទៅចែកប្រំលែកអានឹងចែកប្រំលែកចំណេះដឹងហើយនឹងវាតាក់ទងខាងភាសាជាតិអីចឹងទៅនៅខ្មែរក្រមអឺមានទៅប៉ុណ្្នឹងទេហើយទូបីភាសាហ្នឹងគេមិនជាផ្លូវការទេបើនិយាយដល់គឺមិនមានផ្លូវការមិនទេដើម្បី រក្សាអក្សរសាស្ត្រជាតិអីចឹងទៅយើងចាត់តែជួយកញ្ញាអញ្ចឹងទៅហើយហើយទីពីរអានឹងយើងមានទឹកចាត់នឹកឃើញចូលដូនចតាយើងកាត់ខំបលីកាយថ្វាយជីវិតដើម្បីរក្សានៅវប្បធម៌ប្រពៃណីជាពិសេសគឺអក្សរសាស្ត្រជាតិហ្នឹងហើយដូច្នេះដល់យើងសិក្សាទៅយើងយល់អញ្ចឹងទៅយើងចេះតែជួយគ្នាទៅហើយមិនមែនថាខ្ញុំកណាងនេះទេនឹងភាពចរន្តគ្រូគ្រូដែលកាត់ ខំឡាស់អឺពេលវេលាដើម្បីជួយរៀនរហូតដល់គ្រូក្រហោះណាក្រហោះនឹងទៅបីជីវភាពគាត់មិនបោបោទេមិនតែគាត់ខំឡាស់មកពេលពេលមកបង្រៀនប្រសង់រៀនកុមារនៅក្នុងវត្តហ្នឹងអានឹងគ្រាន់តែថាមានទឹកចិត្តចែករំលែកចំណេះដឹងហើយជាពិសេសគឺអក្សរសាស្ត្រជាតិយើងជួយអឺពង្រឹង ពួកមិនបានពង្រីកទេខ្ញុំកណានិយាយថាមិនបានពង្រីកទេមិនទេជួយគ្នាពង្រឹង អានឹងថាជួយពង្រឹងអាកាត់ពេលទៅទៅបីនិយាយអញ្ចឹងខ្ញុំកណាក៏គាត់សរសើរដែរដោយអាស្រ័យនៅអឺខ្មែរនៅកម្ពុជាក្រមយ៉ាងណាទឹកចាត់កន្លែងនេះខ្ញុំកណាទទួលសកលអាទោះបីកាត់ទូជាក្រហោះហើយកាត់មានចំណែងចឹងក៏កាត់នៅឆ្លៀតមកជួយបង្រៀនប្រសង់ អក្សរសាស្ត្រជាតិអានឹងគេវានៅចំណែកហៅថាវប្បធម៌ចែករំលែកវាណាស់ណាដែរហើយខ្ញុំសូមជំនួសគ្រូគ្រូដែលគាត់ខំឡាស់គាត់ឡាស់កាយអញ្ចឹងខ្លះគាត់បង្រៀនដល់ដល់មួយជីវិតគាត់30 40ឆ្នាំដល់ចាស់គាត់នាងគាត់នោះជីអាកង់នឹងមកបង្រៀនប្រសងដែររាល់ថ្ងៃនោះហើយ ទោះបីក៏មានម៉ូតូផងណាគ្រូរៀន20 30ឆ្នាំរៀនអាកូនសិស្សទៅធ្វើមានស៊ីខ្លះមានណាមិនតែកាត់នោះទៅអាកង់កញ្ចាស់ជាងជីមកដូចជាថ្ងៃមុនខ្ញុំកណាឃើញនេះនឹងឃើញគាត់សរសើរវាមិនមែនជុំមិនមែនសំបីអាគ្រូដែរកាត់នៅភូមិខ្ញុំកណាហ្នឹងកាត់ជួយអញ្ចឹងដែរកាត់ អាពូនសើនគេត្រូវគេមានម៉ូតូស្មៃគេមានម៉ូតូគាត់នៅតែអាអាកង់កញ្ចាស់យើងមកជួយអត់មែនពេញជូនគាត់ទេកូនគាត់ចាស់ហួរហួរឡើយមកមានដែរប៉ុន្តែគាត់ចាស់ខ្លះគាត់ទឹកគ្រូនំបងលែងយើងគាត់ប្រកាន់ណាគាត់គាត់ថាគាត់ធ្លាប់តែអាកង់អញ្ចឹងហើយហើយដល់វេគាត់អញ្ចឹងវាម៉ូតូវាវាជាការហាត់ប្រានវាដែរធ្វើឲ្យសុខភាពក៏ល្អ នឹងហើយហើយគាត់សិក្សាគាត់រៀន20 30ឆ្នាំហ្នឹងគាត់រៀនតែមានវាវត្តទេប៉ុន្តែអាឡូហ្នឹងបើថាវត្តខ្លះខ្លះហ្នឹងគាត់យកចាត់ទុកដាក់ដែរគ្រូចៅទេការហ្នឹងគ្រូឧបត្ថម្ភដែរឧទាហរណ៍ឃើញនេះហ្នឹងឡើងមកពី100 200ប្រាន់អីចឹងណាឃើញគាត់តណាត់យើងកាសតែកាសតែកាសឆ្នាំគាត់យើងទៅហើយកន្លែងខ្លះគង់មានសមាគមជួយថ្នាក់កណ្ដាលដែរតិច គ្រួសារគាត់មានអសននេះអញ្ចឹងណាអឺសង្គមហ្នឹងក៏អឺជួយជ្រុំច្រែងព្រោះដែរប៉ុន្តែវាមិនបានទុនណាស់ណាទេអាហ្នឹងគ្រាន់តែថាជួយលើកទឹកចិត្តគាត់ទេកណាក៏មិនត្រូវការទេបើតាមមើលខ្ញុំកណាឃើញគាត់អញ្ចឹងគាត់មិនត្រូវការទេមិនទេយើងខកបីដឹងអញ្ចឹងណា តាមពិតគាត់មានទឹកចិត្តហើយយើងគាត់ខ្ញុំតាណាវត្តហ្នឹងរៀនសូត្រហ្នឹងឃើញចឹងដែរដោយអាស្រ័យរៀនក្នុងថ្នាក់ឃើញគ្រូគ្រូគាត់ចូលពេលចឹងដែរបានយើងនៅបួនចឹងយើងនៅកម្លាំងកាយនៅអីចឹងបានយើងចេះជួយចឹងដែរខ្ញុំតាណាចេះរៀនចឹងដែរជំនាញជាង10ឆ្នាំដែរហើយធ្លាប់រៀនអឺពីចុះពីខេតមកមកដល់វត្តខ្ញុំកណាហ្នឹង30មង្គល30នេះតែបើទៅវត្តរយើងចេះចោះចឹងទៅជាង10ឆ្នាំណាហ្នឹង ខ្ញុំគណៈចង់និយាយថាបបខតែក្រមលែករៀនចេញចំពោះប្រសង់ណាទាំងក៏ជួយបង្រៀនកុមារប្រសង់អីចឹងទៅស្នាក់បល័យអីចឹងទៅមានចំណេះជំនាញខាងណាគឺមិនរៀនខាងនោះយើងជួយរៀនទៅចឹងទៅគណៈសូមសង្ខេបគណៈអរគុណគុំចាស់គឹមសំរិន បានចែកក្រំលែកទៅបីគុណចាស់បាន បានរៀបរាប់ហើយថាយើងទោះបីយើងភាសាយើងហ្នឹងគេថាគេមិនយកទៅប្រើក៏ពិតមែនប៉ុន្តែ យើងជាជនជាតិដើម យើងតតែពង្រឹងនៅភាសាជាតិរបស់យើងភាសាកំណើតរបស់យើងយើងបានចំណេះដឹងដូចជាប្អូនសារ៉ាត់បានរៀបរាប់ឲ្យថាយើងបានចេះដឹងបន្តិចបន្តួចយ៉ាងណាក៏ដោយយើងមិនគួរណាយើងនៅផ្ទះទេយើងត្រូវតែចេះចែកកម្លែកគ្នា អូខេអរគុណគុណចាស់សំរិនឥឡូវបែរមកជួបប្អូនថៃគឿងប្អូនថៃគឿងឃើញមករយៈកាលហ្នឹងប្អូន មានការចែករំលែកខាង live បន្តផ្ទាល់ហ្នឹងក្តីហើយនឹងចែករំលែកផ្នែកខាងអាហារូបត្ថម្ភហ្នឹងក៏បានចែកហើយចំណេះដឹងផ្សេងផ្សេង ប្អូន បាន live បញ្យលណែនាំឲ្យចេះប្រើ Facebook អីជាដើមចេះប្រើអំពីអឺ ធនាគារអីជាដើមនោះគឺជាការចែករំលែកនៅចំណេះដឹងទាំងអស់ហ្នឹងតើបងអូនតាំងពីដើមទីមកដល់ពេលនេះបងអូនបានចែករំលែកអីដែលថាចរិតនេះគេបងអូនសំចេញអត់ចូលតាមសូមគ្រប់នឹងថ្វាយមង្គមដល់លោកគ្រូសូមថ្វាយមង្គមដល់លោកគ្រូសំរិនសូមជម្រាបសួរដល់លោកគ្រូសារ៉ាតហើយនិងបងតោវាងជើងជាពិសេសសូមថ្វាយមង្គមដល់ពេលបងប្អូនរបស់យើងទាំងអស់គ្នានៅផ្សាយ live ខាងអឺ KKCCTV បាទបាទហ្នឹងហើយអឺរឿងចែកចម្លែកដូចថាខ្ញុំកណាបន្តរឿងចែកចម្លែកនោះមាន ច្រើនចែកចម្លែកឲ្យបងប្អូនយើងអឺបងប្អូនខ្មែរខ្មែររបស់យើងហ្នឹងឲ្យតែគិតថាអឺគិតមិនថនដឹងឬព្រោះថាគាត់ថាគាត់មិនថនបានចេញ ជា អាសង្គមគាត់មិនដឹងគេអញ្ចឹងគេសួរគាត់សួរថាយើងមានបទពិសោធន៍កន្លែងណា យើងគេចំណេញលេងនឹងឧទាហរណ៍ដូចថាអឺរឿងអាលេខាត់ក្តារស្នាមដាក់ពាក្យទៅសុំការងារធ្វើឬមួយក៏ដាក់ពាក្យទៅកន្លែងណានឹងយើងគាត់មិនដឹងនឹងគាត់សួរអត់គាត់សួរថាយើងគេចែកចម្លែកថ្ងៃខាងដូចជាខាងអឺឧបធរឬមួយថាខាងអ្វីក៏ដោយគឺនៅលើអឺ នេះយើងសង្គមយើងហ្នឹងគឺចែកមិនទាំងអស់ជាពិសេសហ្នឹងចែកចម្លែកនៅខាងនេះថា ខាងស្បៀងអាហារដោយបងប្អូនអឺពុកម៉ែបងប្អូនរបស់យើងទាំងអស់ដែលនៅកម្ពុជាក្រមពេលរដូវហើយនឹងចប់រឿងកូវីដកូវីដតាចប់រឿងកូវីដហ្នឹងអឺឃើញគាត់មានការអឺពុទ្ធនីប្របាកដោះស្រាយដូចជាខាងស្បៀងអាហារខាងលុយជួលផ្ទះទៅខាងទឹកដោះកូនបៅអីចឹងទៅខាងដល់ពេលខ្លះទៅមានដល់ អឺយកប្រព័ន្ធទូសម្រាប់ដល់គ្មានលុយអីចឹងវាច្រើនណាដូច្នេះហ្នឹងបានបានដល់អឺខ្ញុំកណាហ្នឹងដូចថាយើងសូមបរណានេះពីលើកឃើញបរណាដើម្បីយកមកជួយបងប្អូនម្ដងតិចម្ដងតិចចឹងយើងយកមកយើងជួយចែកម្លែករឿងការ ខ្វះខាតបាក់កំសត់ដូចជាប្រដូចគូវិតលើកឃើញចឹងហើយដល់ចំណែកដល់ពេលចឹងបណ្ណាដល់ពេលឃើញអឺចែកអមរែកច្រើន យើងធ្វើបានមនុស្សធម៌ច្រើនអញ្ចឹងទៅដូច្នេះហ្នឹងមានគោលការណ៍បង្កើតជាសមាគមសមាគមរាល់ថ្ងៃហ្នឹងគឺជាការចែកចម្លែកណាសមាគមគួរបែបដើម្បីការអភិវឌ្ឍនឹងគឺជាការចែកចម្លែកអឺទីមួយទៀតហ្នឹងសមាគមនឹងយើងចង់ឲ្យភាពបងប្អូនខ្មែររបស់យើងនឹងឲ្យមានការសាមគ្គីគ្នាហើយមានការជួយគ្នាទៅវិញទៅមកមានការជួយចែកចម្លែកគ្នាទៅវិញទៅមកអានឹងប៉ុន្តែជាតិសាសរបស់យើងនឹងមិនរងរឿងដល់ថ្ងៃក្រោយពីព្រោះអា ចំណិចដែលបងប្អូនខ្មែរកម្ពុជាក្រមរបស់យើងសប្តាហ៍ថ្ងៃនេះមិនមែនថាមួយខេតទេគឺទូទាំងខេត ការចំណិចដែលខ្វះខាតអត់ថលក្ររស់ដល់ថៃដល់ផ្ទះបាក់បែកអីចឹងក៏មានដែរមានច្រើនណានិយាយរួមមកមានច្រើនខេតណាក៏មានទាំងអស់អឺនៅកម្ពុជាក្រមរបស់យើងនោះខេតណាគឺខេតណាមានទាំងអស់ហើយដូច្នេះចឹងទៅអាខ្លះទៅអឺរដ្ឋ គេមើលឃើញខ្លះទៅរដ្ឋគេមើលមិនឃើញចឹងដូចថាដូចផងអត់យើងអត់គេរយការរបស់រដ្ឋរដ្ឋគេជួយអនបណ្ណាទៀតគេជួយដល់ចំណែកដល់ពេលយើងខ្មែរយើងបង្កើតជាសមាគមនឹងយើងជួយអឺខាត់ខ្វែងគ្នាយើងជួយមើលការអឺក្រៅអំសត់បងប្អូននឹងជួយមើលការគ្នាទៅវិញទៅមកកន្លែងណាដែលត្រូវជួយកន្លែងណាដែលជួយយើងទៅអឺដោះតឲ្យគាត់នឹងផាត់ពីគ្រានឹងដូចជាឈឺស្កាតឬមួយថាផ្ទះផ្លាក់បាក់បែកអីចឹង វាប្រកពីកាលពេលពេលសាលមិញហ្នឹងខ្ញុំកណាក៏ទទួលបានខាងផ្ញើសារមួយគាត់ផ្ញើសារមកគាត់ថាអឺពេលផ្សាលមួយថ្ងៃហ្នឹងភ្លៀងខ្យល់ព្យុះនឹងដល់បាក់ផ្ទះនៅឯខេត្តក្រុមហ៊ុនសអឺខ្យល់នឹងយកពពងអស់ពពងអស់អាតូនហ្នឹងអាសង្កសីនឹងដាច់ឆ្លាក់អស់អញ្ចឹងដូច្នេះនឹងជាការបើយើងបើក៏ស្នើសុំមកនឹងយើងក៏មានការចែកចម្លែកដែរគឺថាយើងបើយើងមិនជួយបានតិច យើងមិនជួយបានច្រើនទាំងមូលយើងក៏ជួយបានតិចតួចកន្លែងណាដែរអឺដោយពេលផ្សិលមិញដែរផ្សិលមិញបងទូវាងជឿងគាត់មានបានយកប្រាក់ថវិកាដែលទៅជួយបងប្អូនស្រីគាត់នៅដេកពេទ្យគាត់ជឿអាក្លៀនដាក់ទឹកហ្នឹងមិនមែនថាដូចថាជាងដល់មិនមែនថាដូចគាត់គ្រាន់តែមានជំងឺជឿទៅដេកពេទ្យហ្នឹងតែមានតែការគ្រួសារគាត់នឹងខ្វះខាតទៀតទៅដល់ផ្ទះគាត់នឹងឃើញផ្ទះគាត់នឹងបាក់បែកធ្លាក់គ្មានតង់ចាំងក្រោយនោះទៀតគ្មានតង់ផ្ទះក្រោយហ្នឹងចាំងបាំងនឹងក៏គ្មានទៀត ដូច្នេះហើយរដូវនឹងពងរដូវព្រៀងខ្យល់ធំលឺសូននៅស្រុកយើងនឹងព្រៀងខ្យល់ធំហើយសសរតែគាត់នឹងទូចទូចវិញអញ្ចឹងវាមានការខ្វះខាតច្រើនដូច្នេះបិណ្ឌគោលំណងដែលអឺខ្ញុំកណាទាំងអស់នោះមិនក៏សមាគមនឹងជាការធ្វើជាការចែកចម្លែកហ្នឹងយើងជួយបងប្អូនយើងអឺគ្រាអាសន្នគ្រាខ្វះខាតគ្រាថលក្រហើយក៏មិនមែនថាសមាគម នឹងក៏ពឹងពីពឹងដែរមិនមែនថាសមាគមនឹងបងប្អូនគណៈអចិន្ត្រៃយ៍ទាំងអស់នឹងមិនមែនធ្វើបានដល់លុយរាប់លានយកទៅជួយតែនឹងគឺជាពីពឹងកម្លាំងពេលបងប្អូន សម្រាប់ស្ថនៅក្នុងនឹងនៅក្រៅប្រទេសដែរបើយើងមានការពង្រួមបណ្ដងយើងបានជួយក្នុងដល់ចំណៃសមាគមនឹងគ្រាន់តែថា ជួយកម្លាំងចិត្តជួយកម្លាំងចិត្តជួយពិនិត្យមើលហើយនឹងជួយទៅដោះស្រាយជាការបាក់កំសត់នឹងប៉ុន្តែរឿងថាវិការនឹងក៏ដូចជាខ្ញុំគណៈបតលនឹងវាជាប្រធានសមាគមនឹងក៏មានការ សូមបវរណាពីបងប្អូនរបស់យើងដែរបើថាខាងខាងសិទ្ធិទាចរាថ្លាបងប្អូនជួយដែរអានឹងកម្លាំងចាត់បងប្អូនដែរបើយើងអាចធ្វើទៅរួចបើគឺមានអត់មានកម្លាំងចាត់បងប្អូនគ្រប់ត្រអត់មានកម្លាំងចាត់បងប្អូនខាងឧបត្ថម្ភក៏មិនអាចទៅរួចដែរអានឹងជាពឹងបាទហ្នឹងហើយជាបន្តបន្តទៀតនេះជាលោកគ្រូសំរិនណាគាត់មានប្រសាសន៍បែបម៉េចជាងថាលោកគ្រូលោកគ្រូដែលគាត់អាយុដល់ 50 60ហើយប៉ុន្តែគាត់នៅមានតែការចែកអំរែកពឹងរៀនអឺលោកនៅក្នុងវត្តជើងហើយគាត់មានន័យថាជីកង់ជីតកង់លោតចឹងណាបាទហ្នឹងហើយក៏រឿងហ្នឹងដែលខ្ញុំកណ្ដាក៏មានទទួលបានណាពីបងប្រុសគាត់នៅអាមេរិកមួយរូបដែរគាត់ថាឃើញលោកតាហ្នឹងគាត់ក៏ជិះតកង់ណាគាត់ជិះតកង់គាត់ទៅពឹងរៀននៅវត្តកើដូច្នេះហ្នឹងខ្ញុំហ្នឹងមានឃើញម៉ូតូមួយគ្រឿងប៉ុន្តែម៉ូតូមួយគ្រឿងហ្នឹងតម្លៃ8លានកន្លះ ហើយបើខ្ញុំនឹងសិនទៅដល់បងប្រុសទៅខាងសហរដ្ឋនោះដែរហើយគាត់នឹងការអនុញ្ញាតហើយគាត់អនុញ្ញាតពេលព្រឹកមិញហើយគាត់ថាឲ្យទិញទៅទិញប្រកេនទិញជូនទៅដល់លោកគ្រូបង្រៀននៅវត្តតកូហ្នឹងណាគាត់ថាឲ្យជួយទិញឲ្យគាត់ទៅហើយដល់ហើយគាត់នឹងបញ្ញាលុយមកឲ្យជួយទិញហ្នឹងហើយបើថាគាត់ចិត្តចាស់ចឹងដែរបើឃើញឃើញគាត់នឹងបើគាត់ថាគាត់ជិះម៉ូតូបានគាត់ជិះម៉ូតូបានតែរឿងជិះម៉ូតូបានហ្នឹងមកគ្រឿងខាង7 8លានឬ1 5លានហ្នឹងយើងគេអាចការយើងទិញជាការលើកកម្លាំងចាត់គាត់ជាការលើកទឹកចិត្តរបស់គាត់ដើម្បីគាត់មានកម្លាំង តស៊ូដើម្បីអាពង្រៀនឬអសរសាស្ត្រចិត្តថ្មីរបស់យើងថ្ងៃក្រោយនឹងបាទ ឡើងជាការចែកចម្រែកមួយធំធេងដែរបាទបាទលោកគ្រូអរគុណច្រើនអរគុណដែរបងអូនថៃគឿងបានរៀបរាប់អំពីការជួយគ្នានឹងគឺជារឿងមួយល្អមែនទែនពីព្រោះថាវប្បធម៌ចែកក្រំលែកហ្នឹងយើងតាំងពីដើមទីមកខ្មែរក្រមយើងតែងតែមានគ្រប់គ្រប់គ្នាប៉ុន្តែមួយរយៈក្រោយមកហ្នឹងដោយសារតែការខ្វះខាតហ្នឹងมันអាចចែកក្រំលែកគ្នាបានដូចឧទាហរណ៍ថាក្នុងភូមិឃុំគាត់អត់មានអ្នកស្លាប់អ្នកអីចឹងគាត់ចូលជាបច្ច័យចូលជា អង្គចូលជា គ្រឿងបរិខាផ្សេងៗដើម្បី ជួយ គ្នាក្នុងគ្រាក្រណាអរគុណហើយបងអូនណាគ្រឿងឥឡូវមកជួបបងអូនតបងជើងវិញឃើញបងអូនបន្តបងជើងហ្នឹងក៏សកម្មភាពហ្នឹងក៏ណាស់ដែរការចែករំលែកតាំងពីចំណេះដឹងនៅសភៅអង្គការសហប្រជាជាតិនៃសិទ្ធិជនជាតិដើមផងហើយនិងសភៅផ្សេងៗទៀត នេះគឺជាគោលបំណងក្នុងការចែករំលែកតើប្អូន ក្នុងគំនិតរបស់ប្អូនមានគំនិតយ៉ាងណាដើម្បីពាក្យថាចែករំលែកនឹងបានន័យយ៉ាងម៉េចបានអូនចង់ធ្វើយ៉ាងនេះធ្វើខ្លាំងខ្លាំងខ្លាំងខ្លាំងណាបងអូនសូមអញ្ជើញបើកសំឡេងចុចចុចអត់លឺសំឡេងបងបងគឿងអើអត់លឺសំឡេងបងអត់លឺអត់លឺអត់លឺ លើលើលើតិចតិចពេកលើខ្សោយមានមានកាសហើយមានកាសដាក់កាសទៅយកកាសមកយកកាសមកដាក់ឆ្ងាយពេកវាអត់លឺហ្នឹងហើយអឺដូច្នេះការចែករំលែកហ្នឹងគឺអឺ ជាកម្មវិធីរបស់យើងគឺគោលបំណងដើម្បីបណ្ដោះបណ្ដាលនៅចិត្តគំនិតរបស់ប្រជាពលរដ្ឋយើងធ្វើយ៉ាងណាចេះចែកកម្លែកគ្នាគ្រប់គ្នាចឹងទៅបាននាំមកនៅការរីកចម្រើនបើយើងបានរបស់បានរបស់ហូបអញ្ចឹងទៅយើងហូបអ្នកឯងនៅក្នុងមង្គលនៅក្នុងបារាលើថាអ្នកដែលឆ្ងាញ់មានរបស់ឆ្ងាញ់ហើយតែស៊ីម្នាក់ឯងអាហ្នឹងជាវិន័យណាហ្នឹងជាសក្តីវិន័យអូខេឥឡូវចូលដល់បងប្អូនគឿងមានបងប្អូនតើបងជឿងមានមេតារៀបរាប់បន្ត កិច្ចបាទជាបឋមសូមនមស្ការចំពោះប្រជុំ3នៃប្រណិតត្រៃនិងសូមគោរពប្រគូទាំងពីរព្រះអង្គនិងសូមជម្រាបសួរវាគ្មិនយើងទាំងអស់គ្នាបាទនិងសូមជម្រាបសួរពុកម៉ែមីមីបងប្អូនខ្មែរកម្ពុជាក្រមយើងទៅក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីគោរពបាទអឺការចែករំលែកនឹងគមួបងប្អូនតាំងពីបងប្អូនយល់ឃើញថាមានតែការចែករំលែកចំណេះដឹងនិងការចែករំលែកអ្វីដែលយើងត្រូវការចំណេះគឺការសំខាន់បំផុតអឺ នឹងអូនសុំនិយាយពីផាសពីរឿងអូនតិចតាំងពីឆ្នាំ2016 2017ហ្នឹងតាំងពីហ្នឹងអូនមានសកម្មភាពហ្នឹងក៏ប្អូនបានមានសកម្មភាពរួចប្អូនបាននឹងស្រាវជ្រាវបានឃើញនៅច្បាប់របស់អង្គការស្ថាបនិកជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងរួចប្អូនក៏មើលបានពីវិសារួចប្អូនមានតែប្អូនយល់ឃើញថាប្រអេសប្តាហ៍ថ្ងៃហ្នឹងខ្មែរក្រមយើងហ្នឹងការការការចំណេះដឹងហ្នឹងមានភាពតិចមែនតើ ភាពតិចដូច្នេះហើយបងអូនក៏បានពេលនោះបងអូនបានបោះចំពោះនឹងបានត្រឹមតែ10ក្បាលដែរព្រោះពេលនោះបោះក៏ចែកជូនឲ្យស្ងាត់ស្ងាត់ដែរពេលនោះព្រោះហើយយើងគិតថាបើសិនជាយើងចែកតាមតិចតួចជាងវាការចំណេះដឹងបាននៅទឹកនៅតែក្នុងភូមិស្រុកបងអូនចឹងណាបានទៅ4 10ណាគ្រួចហើយបងអូនក៏មានការសូមអំពាវនាវលោកអ្នកណាមេចឹងបានបោះពុំបន្តបានច្រើនទៅបងអូនក៏ឡាយតាម Facebook វិញចឹងពេលហ្នឹងបងបានតាំងពីបងចែករំលែកនៅសុភោសត្វចន្ទដើមនិងសុភោកតិកាសញ្ញាសុភោអីច្រើនហ្នឹងឥឡូវហ្នឹងគឺថាកយុវជនយើងតាំងលោកមានអ្នកមីងឥឡូវហ្នឹងគឺថាគាត់បានបានទទួលចំណេះដឹងពីបងដែលចេះរំលែកពីសុភោនោះបានច្រើនគឺថាគ្រប់ខេតខ្លាំងក៏មានពលាវក៏មានទឹកខ្មៅក៏មានគឺថាបានច្រើនខេតដែរប៉ុន្តែយើងចែករំលែកចូលនឹងក៏មានការមាន ថាបងគូមានខ្លែងស្រាក់វាស្ទឹកខ្លះដូចថាបងអូនចែកហ្នឹងបានមានតាំងពីអូនកៅវាពេជាជាង1000ក្បាលដែរហើយប៉ុន្តែបាទប៉ុន្តែបាទប្រេងស្រាក់ស្ទឹកអស់ខ្លះដែរចាក់ទៅចាក់តាំងលេងណាយើងហ៊ានទៅយើងតតាំងលេងណាគាត់ខ្លាចនោះគាត់ឲ្យដោយស្រួលទៅហើយគាត់យើងមិនមិនបានមានបើផោះតាំងវាចឹងណាបាទ វាដូច្នេះបងអូនបានចែកច្រើនដូច្នេះដល់ចែកចំណេះដឹងច្រើនទៅឥឡូវហ្នឹងឃើញយុវជនយើងហ្នឹងមានទឹកចិត្តក្លាហានមានទឹកចិត្តចូលតើឲ្យយកទៅស្គាល់តើខ្លួនយើងហ្នឹងជាណាយើងហ្នឹងមានសិទ្ធអ្វីខ្លះក្នុងនាមជាមនុស្សសកលលោកបងប្អូនមនុស្សដូចតែគ្នាទាំងយួនទាំងខ្មែរចិនប្រាំងហ្នឹងយើងថាយើងជាមនុស្សដែរតើយើងមានសិទ្ធអ្វីខ្លះដូច្នេះហើយដល់ពេលយុវជនលោកមានអ្នកមានគិតមើលហ្នឹងគិតមើលទៅគាត់បានយល់ដឹងបានភ្លឺបានដឹងទៅគាត់ថាអូការពុតជើងមានច្បាប់ដល់ជើងជើងប៉ុន្តែយើងក៏មានអាណាដឹងលឺសោះ ទើបតែស្គាល់បានសុភោគ្រប់មុខជាងបានគាត់ចលគាត់ថាគាត់ភ្លឺខួរក្បាលរបស់គាត់ហ្នឹងគាត់ភ្លឺរឹកអាភាពបាក់បាត់របស់គាត់ហ្នឹងគឺថាវាអស់ខ្លាចណាវាបាត់ខ្លាចនេះថាយើងចេះស្បាតយើងដឹងសឹកជាងយើងមិនមានខ្លាចការដែលគេគម្រាមគេសម្លឹកឲ្យនៅលើយើងទៀតដូច្នេះការបងអូនមានគ្រាន់តែចែមានចែកអីបានច្រើនណាគ្រាន់តែចែកការចែកចាយនៅសុខនៅសឹកនៅច្បាប់ឲ្យ data ថងជាមួយនឹងខ្មែរក្រមយើងហើយ ខ្ញុំតែងតែដាស់តឿនណែនាំបងប្អូនណាទៅទៅជួបជុំគ្នាវិញយើងតែងតែនិយាយប្រាប់ថាអឺយើងនឹងជាជនជាតិដើមយើងមានសិទ្ធអ្វីខ្លះយើងអាចឡើងណាយើងមានធ្វើឡើងណាយើងទៅធ្វើទៅច្បាប់ឡើងណាយើងធ្វើមិនទៅច្បាប់យើងក៏ណែនាំគេប្រាប់តាមដំណើរការដែលយើងការយល់ដឹងចំណេះដឹងរបស់អូនចឹងណាឥឡូវហ្នឹងតាមតែឡូនហ្នឹងបានបានដឹងបានលឺណាលើគឺថា មានការលោកមានអ្នកមានហ្នឹងគាត់មានការយល់ដឹងច្រើនដឹងច្រើនពីសិទ្ធិរបស់ខ្លួនឥឡូវហ្នឹងគាត់កើដូចថាបាត់បាត់របស់គាត់ហ្នឹងដូចថាគាត់ថាដូចរសាយដូចរសាយមិនដូចនៅទីមុនទៀតពីមុនហ្នឹងគាត់គ្រាន់តែគេសង្កត់កាសដែរហ្នឹងគាត់ញ៉ោខ្លួនណាឥឡូវហ្នឹងគេថាគាត់យល់សិទ្ធិយល់សិទ្ធិរបស់ខ្លួនទៅគាត់ហៅហើយមានពាក្យមានពាក្យនិយាយដោះស្រាយបាទតាំងពីនេះថាយើងមិនដឹងសិទ្ធិមិនដឹងអីគឺថាគេនិយាយហើយភ័យខ្លាចហ្នឹង ភ័យខ្លាចបាទប៉ុន្តែបើយើងដឹងសិទ្ធក្នុងនាមជាជនជាតិដើមក្នុងនាមយើងជាម្ចាស់ស្រុកយើងដឹងអឺសិទ្ធមនុស្សសិទ្ធរស់រៀនមានជីវិតហើយការរំលោភនឹងរំលោភត្រូវរំលោភខុសមករំលោភលើយើងនឹងវាត្រូវយើងខុសចឹងណាដូច្នេះការអភ័យខ្លាចការបាក់សម្បត្តិហ្នឹងឥឡូវគេថារំសាយរំសាយទៅបន្តិចម្ដងតិចម្ដងលើគេថាមានចិត្តក្លាហានឥឡូវហ្នឹងគឺថាឥឡូវហ្នឹងមានចិត្តនិយាយថាយើងក្នុងនាមជាខ្មែរក្រមនិយាយខ្មែរក្រម ធម្មតា chứ និយាយគឺថាអស់មានការថាអើពេលមុននោះថានិយាយទៀតថាខ្មែរក្រមទៅខ្លាចនគរបាលខ្លាចអ៊ីគេមកររឿងសួរទៅយើងមិនដឹងជាឆ្លើយឥឡូវហ្នឹងពេលហ្នឹងដឹងយើងដឹងច្បាស់ស្គាល់សិស្សស្គាល់អីមានធម្មតាខ្ញុំខ្មែរក្រមមួយទៀតមួយទៀតលបងឃើញបងអូននឹងដាក់សញ្ញាលេងអីផ្លាកបញ្ចូលក្រាស់បញ្ចូលអីជាភាសាខ្មែរផងហើយដាក់ជាខ្មែរក្រមផងបងអូនមានបំណងអ្ហ្មិចបានបានដាក់អញ្ចឹងប្រយពលមានម្ដងថាបងអូន ជាខ្មែរក្រមរហូតដល់ថ្ងៃនៅនឹងជាខ្មែរក្រមយើងរក្សានឹងរយច្បាប់នឹងរដ្ឋធម្មនុញ្ញយួនក៏ឲ្យគេគេដាក់ដែរថាជនជាតិមានសិទ្ធិអឺប្រើប្រាស់ភាសារបស់ខ្លួនមានសិទ្ធិប្រើប្រាស់ភាសាមិនអូពុំមិនគេគេមានសិទ្ធិប្រើប្រើសិទ្ធិចិត្តដើមរបស់យើងប៉ុន្តែដោយសារតែយើងនឹងមិនហ៊ានដាក់ទេមិនហ៊ានប្រើដោយសារយើងមិនហ៊ានប្រើគេមានគេមានហាមយើងដែរគេថាខេតប្រតប្រាំងយើងខ្មែរក្រមអឺ ស្រុកអីវិញចឹងភូមិស្រុកខេត្តគេមិនហាត់យ៉ាងទេដោយសារតែយើងខ្លាចខ្លួនឯងហ្នឹងបាទត្រូវដោយសារបាទដោយសារតែយើងខ្លាចខ្លួនឯងចុះកដងច្បាប់រដ្ឋធម្មនុញ្ញវៀតណាមហ្នឹងគេជំនាញថាអើហាមខ្មែរមិនអោយហៅពាក្យថាខ្មែរក្រមហាមខ្មែរមិនអោយហៅថាខេត្តប្រតពាំងហៅភូមិស្រុកអីចឹងគេជំនាញគេជំនាញចឹងចឹងជាផ្លូវការហាមយើងទេដោយសារតែយើងខ្លាចខ្លួនឯងយើងនឹងលើកមុខលើកមាត់គេបែរជាបន្លិចនៅប្រព្រឹត្តភូមិស្រុករបស់យើង បាទហ្នឹងដូច្នេះប្អូនប្អូនដាក់ហ្នឹងគឺថាប្អូនជាខ្មែរក្រមប្អូននិយាយថាខ្មែរក្រមប្អូននៅភូមិស្រុកប្អូនហ្នឹងប្អូនដាក់យើងបើមានតែខុសច្បាប់អីច្បាប់មានហាមកាត់អីគេគ្រាន់តែគេហាមកាត់ថាខ្មែរក្រមគេអោយនិយាយប៉ុន្តែអោយនិយាយប៉ុន្តែគេហាមកាត់ដូចថាយើងធ្វើលីកិតទៅទៅផ្លូវការទៅផ្លូវរដ្ឋទៅយើងទៅលីកិតទៅផ្លូវរដ្ឋទៅដូចថាយើងស្នើទៅផ្លូវរដ្ឋអីចឹងគេថាកុំដាក់វាខ្មែរក្រមគេគេហាមតែប៉ុណ្្នឹងគេផ្លូវផ្លូវការបាទប៉ុន្តែតាមធម្មតាហ្នឹង ណាត់ចង្ហោបខ្មែរក្រមចង្ហោខេតខ្លាំងប្រសបាំងអីឬសັດរបស់យើងគេមិនហាមកាត់ទេអានឹងដោយសារតែយើងខ្លាចខ្លួនឯងយើងខ្លាចខ្លួនឯងណាឥឡូវបច្ចុប្បន្នហ្នឹងយើងដឹងសិតដល់ឥឡូវយើងស្គាល់សិតដឹងសិតយើងដាក់ខេតប្រសបាំងកម្ពុជាក្រមអញ្ចឹងគេក៏គេឃើញដែរគេមានថាអីគេតែរាប់បានបាននេះថាយើងស្គាល់សិតហើយយើងស្គាល់សិតខ្លួនយើងហើយយើងដាក់ទៅដល់គេមកសួរដល់ទិញដល់យើងយើងមានពាក្យឆ្លើយបើយើងមិនដឹងសិតយើងសោះគេមកសួរយើងលើកើលើកើគេអាចនឹងសម្លាក់ខ្លះយើងចុះ ហ្នឹងអានឹងការពិតនឹងវាជាងមែនការពិតនឹងជាការចំណេះការចែករំលែកអ្វីដែលអូនដឹងអូនបានចេះបណ្ណាលដឹងបណ្ណាលចែករំលែកបន្តបន្តដែលណាក់ដែលមិនតន់យល់សិតមិនតន់ស្គាល់សិតដឹងសិតហ្នឹងចែករំលែកទឹកហ្នឹងតាមដែលស្មត្ថភាពដែលយើងដឹងបណ្ណាយើងចែករំលែកទឹកប៉ុណ្ណឹងតែឃើញបច្ចុប្បន្នហ្នឹងចំដល់តែបច្ចុប្បន្នហ្នឹងគឺថារឿងសិតរឿងសពោរឿងអីហ្នឹងត្រូវការច្រើនមែនតើឥឡូវហ្នឹងគេកំពុងតែខលមកទេមកបងអូនហ្នឹងសុំ សុំសុំដល់បានសុំពូឥឡូវហ្នឹងវាពូនទឹករបស់ហ្នឹងឥឡូវអស់ទៀតអស់ទៀតហើយអស់ទៀតហើយគឺអត់ដែរគឺថាបាទត្រូវការហ្នឹងយើងនឹងដំណើរការហ្នឹងនៅតែបន្តបន្តតទៅយើងនឹងបានទទួលបានភាកច្រើនគឺយើងយល់សិតច្រើនយើងដឹងសិតច្រើនអានឹងគឺយើងគឺយើងនឹងអាចនឹងយើងសម្រាប់នៅចិត្តរបស់យើងដែរបាទរបស់យើងចង់បានអីហ្នឹងដល់តែយើងដឹងសិតយើងស្គាល់សិត ទើបយើងនឹងអាចនឹងសម្រេចបានអ្វីដែលយើងចង់បានបើយើងមិនដឹងឯងគឺថាចប់ហ៎បាទចប់ណាបងអូនបាទបងអូនមានអរគុណណាអរគុណណាបងអូនបងអូនតបងជើងបានរៀបរាប់បានល្អហើយបានធ្វើជាគំរូហ្នឹងគឺថាគួរឲ្យកោតសរសើរមែនទែននេះគឺជាយុវជនគំរូរបស់យើងដែលបានធ្វើកិច្ចការងារដែលប្រកបទៅដោយប្រសិទ្ធភាពដោយសារតែយើងស្គាល់ស្គាល់អ្វីដែលជាសិទ្ធិរបស់យើងស្គាល់អ្វីដែលជា ជារបស់យើងដូច្នេះសូមអរគុណណាបងអូនជឿងដែលបានរៀបរាប់បានល្អឥឡូវបែរមកជួបចៅសារ៉ាត់វិញម្ដងជុំទី2របងចង់សួរថាសារៈសំខាន់ដូចបណ្ដេចទៅដែលយើងដែលយើងត្រូវតែចែករំលែកតើសារៈសំខាន់អ្វីដែលគេហៅថាវប្បធម៌ហ្នឹងមានន័យមានន័យមានសារៈសម្រាប់ដូចដូចម្ដេចខ្លះបងបាទ កណែកណែសូមអរគុណអង្គចាស់គ្រូដើម្បីបានឱកាសចូលវគ្គ2ជុំទី2ហើយក៏សូមអរគុណព្រះអង្គគ្រូសំរិនហើយអរគុណបងថាត់គឿងនិងអរគុណបងតោអង្ជើងដែរដែលបានចូលរួមចែកក្រំលែកយ៉ាងក្បោះក្បាយជាពិសេសគឺបញ្យល់បងប្អូននឹងឲ្យយល់ច្បាស់អំពីសិទ្ធិខ្លួនឯងជាជនជាដើមហើយយើងប្រឹងប្រែងរក្សានៅ ទំនៀមទម្លាប់ប្រពៃណីហើយខំចែកចាយជាពិសេសគឺក្បួនខ្នាតនឹងការបង្រៀនជាដើម ចំពោះសារៈសំខាន់នៃវប្បធម៌ប្រពៃណីនេះបើនិយាយទៅវាមានសារៈសំខាន់ខ្លាំងមែនទែនដូចខ្ញុំកណាបានបកស្រាយមកមិញថាវប្បៈវប្បធម៌វប្បធម៌ហ្នឹងវាប្រែទៅការសាបព្រោះបណ្ដោះបណ្ដាលអញ្ចឹងបើកាលណាយើងបានសាបព្រោះបណ្ដោះបណ្ដាលស្មារតីធនធានមនុស្សនឹងឲ្យបានច្រើនហើយគឺវាមានសារៈសំខាន់ដល់ជាតិសាសន៍និងសង្គមរបស់យើងជាពិសេសគឺខ្លួនខ្លួនយើងផ្ទាល់តែម្ដងមុននឹងឈានទៅដល់ជាតិសាសន៍ហ្នឹងគឺយើង បានបណ្ដោះបណ្ដាលហ្នឹងគឺយើងបានយល់ដឹង យល់ដឹងនោះវាមានច្រើនយល់ដឹងទាំងបញ្ហាទាំងច្បាប់ទាំងទម្លាប់ទាំងប្រពៃណីទាំងសិទ្ធិទាំងការរៀនសូត្រទូទៅទលំទលាវាយើងមានចំណេះដឹងគឺយើងយល់ហើយបើកាលណាខ្លួនឯងយើងយល់យើងភ្លឺហើយនឹងអាចធ្វើឲ្យគ្រួសាររបស់យើងនឹងកាន់តែភ្លឺស្វាងតទៅទៀតហើយនឹងអាចធ្វើឲ្យសង្គមជាតិរបស់យើងនឹងកាន់តែរីកចម្រើននឹងកាន់តែរុងរឿងតទៅទៀតនេះជាសារៈ សំខាន់មួយដ៏ល្អចំពោះជាតិសាសន៍របស់យើងបើកាលណាយើងបានបណ្ដុះបណ្ដាលយើងយល់ដឹងខ្លួនឯងយើងហើយជាតិសាសន៍ឬក៏សង្គមរបស់យើងនឹងបានយល់ដឹងហើយអានេះវាធ្វើឲ្យជាតិសាសន៍របស់យើងនឹងវារុងរឿងយើងពាក្យចាស់ដែលគាត់និយាយថាអសរសាស្ត្រអឺវប្បធម៌ប្រពៃណីនីតិកូនខ្មែរថែឲ្យថេជាតិគេស្រឡាញ់របស់គេខ្មែរត្រូវរីរេស្រឡាញ់ខ្មែរកន្លែងនេះវាសំខាន់បានន័យថាយើងទាំងអស់គ្នាយើងត្រូវតែចេះស្រឡាញ់នៅជាតិសាសន៍ស្រឡាញ់នៅអសរសាស្ត្រស្រឡាញ់នៅវប្បធម៌ប្រពៃណីរបស់យើង ទៅធ្វើឲ្យជាតិសាសរបស់យើងនេះវាអាចរុងរឿងតទៅមុខបានអសររលត់ជាតិរលាយអសរប៉ុនរាជាតិកាមកានឬក៏យើងហៅថាវប្បធម៌រលត់ជាតិរលាយណូវប្បធម៌ប៉ុនរាជាតិកាមកានអញ្ចឹងពាក្យនេះវាផ្សារភ្ជាប់ជាមួយនឹងបងប្អូនយើងទាំងអស់គ្នាជាខ្មែរយើងត្រូវតែយល់បើយើងធ្វើយ៉ាងណាយើងថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិសាសរបស់យើងនេះយើងចែករំលែកឲ្យបានច្រើនហើយអានោះវានឹងធ្វើឲ្យជាតិសាសរបស់យើងនឹងរុងរឿងនិងកានកានតទៅមុខ ឬខ្ញុំកណាធ្លាប់សិក្សានៅខាងខេត្តព្រះត្រពាំង7ឆ្នាំដែរ6 7ឆ្នាំដែរអញ្ចឹងឃើញថាជាពិសេសសូមសរសើរទឹកចិត្តគ្រូគ្រូបង្រៀននៅខ្មែរក្រោមយើងគាត់បង្រៀនដោយគ្មានប្រាក់បៀវត្តដោយគ្រូខ្ញុំកណាមិនដូចគ្រូលោកគ្រូសំរិនលោកនិយាយអំពីលោកគ្រូនៅកំពង់លាវខ្ញុំកណាធ្លាប់រៀននៅកំពង់លាវមួយឆ្នាំដែរកាលឆ្នាំរៀនរូបកសលទី2គឺលោកគាត់ជីតកង់កាចាស់មួយហើយដាក់កត្រកនឹងសភៅអាកត្រកដាក់ ដាក់អីវ៉ៃអីវ៉ាន់ទុផ្សារកត្រកបាវយើងហ្នឹងក្រុងហ្នឹងដាក់ទៅសិភើនៅក្នុងហ្នឹងគាត់ជីកទៅវត្តហើយគាត់បង្រៀនឲ្យទៀងម៉ោងណាហើយទ្រឹស្ដីខ្លឹមសាររបស់គាត់គឺគាត់ឆ្លាតជាពិសេសគឺភាសាបាលីតែម្ដងហើយគាត់បង្យល់ក្បោះក្បាយខ្ញុំកណារៀនប្រហែលឆ្នាំមិនសូវយល់ភាសាបាលីដល់ពេលឡើងដល់ថ្នាក់រូបរូបកសលជួបគាត់បែរជាយល់កាន់តែច្បាស់អំពីភាសាបាលីនេះគឺទឹកចិត្តរបស់គាត់ទៅបីជីវភាពគ្រួសាររបស់គាត់នឹងខ្វះខាតយ៉ាងណាក្ដីតែគាត់គិតថា ការដែលគាត់រៀនណាដោយព្រះអង្គគ្រូសំរិនបានមានសង្ឃវិការមិនអញ្ចឹងណាថា រៀនហ្នឹងគឺសងបាយបាតប្រការចំណេះដឹងដែលយើងបានចេះដឹងសំបីតែខ្ញុំកណាបានចេះមកបច្ចុប្បន្នក៏ចាញ់មកអំពីវត្តដែរអញ្ចឹងពាក្យពាក្យមួយទៀតគេថាវត្តអារាមគឺជា ដង្ហើមរស់នៃវប្បធម៌ប្រពៃណីអក្សរសាស្ត្ររបស់ខ្មែរអញ្ចឹងវត្តអារាមគឺជា ដង្ហើមរស់ជាកន្លែងដែលបន្ទុកនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងធនធានមនុស្សទាំងឡាយនៅក្នុងវត្តអារាមមានកម្ពី មានកម្ពីក្បួនខ្នាតសត្រាឬក៏វប្បធម៌ប្រពៃណីទូទៅជាពិសេសគឺចំណេះដឹងនឹងឯង ហើយដូច្នេះវាទលំទលាយណាស់នៅក្នុងវត្តអារាមខ្មែរយើងបច្ចុប្បន្នដែនដីកម្ពុជាក្រោមដែលអាចចាញ់មកមានចំណេះដឹងឬក៏យល់ដឹងជួយការងារសង្គមបាន គឺភាគច្រើនដែលបានសិក្សាចាញ់អំពីអារាមឋានហើយមួយទៀតមានបងប្អូនខ្លះក៏គាត់មិនបានចាញ់ទៅសិក្សានៅក្នុងវត្តអារាមដែរប៉ុន្តែមានបងប្អូនដែលគាត់ជាអន្តិតនោះគាត់រៀនចាញ់ពីនោះហើយគាត់ពង្យល់ចែករំលែកនេះវាត្រង់កន្លែងចំណុចសារៈសំខាន់ចែករំលែកទេមិនន័យថាឧទាហរណ៍ថាបងតោខាងជើង ពីមុនរៀនចាញ់ពីវត្តប៉ុន្តែអាចបង្រៀនកូនក្មួយរបស់គាត់ដែលមិនបានទៅរៀនវត្តឲ្យយល់ដោយគាត់បានឬក៏អាចយល់ឲ្យលើសពីគាត់បាននេះជាសារៈសំខាន់មួយ ជាការស្ថាបនានៅធនធានមនុស្សមកន័យថាការចែករំលែកចំណេះដឹងដែលយើងបានចេះពាក្យគេនិយាយថាឲ្យឲ្យត្រីគាត់មួយកូនគាត់ហូបបានតែមួយថ្ងៃទេប៉ុន្តែបើបង្រៀនគាត់ស្ទូចត្រីគាត់នឹងរកស្ត្រីនេះហូបបានមួយជីវិតយ៉ាងណាមិញសារៈសំខាន់នៃវប្បធម៌ប្រពៃណីអសរសាស្ត្ររបស់យើងវាស្ថិតនៅក្នុងពាក្យកន្លែងហ្នឹង មានន័យថាបើសិនជាការណាយើងអឺពង្យល់គាត់ឲ្យយល់អំពីវប្បធម៌ប្រពៃណីហើយពួកគាត់នឹងខំពង្យល់និងពង្រៀននិងចែករំលែកតទៅមុខទៀតវាជាសារៈសំខាន់ធ្វើឲ្យជាតិសាសន៍របស់យើងនឹងរុងរឿងតែប្រសិនណាបើយើងនឹងមិនចេះដឹងហើយយើងមិនបានពង្យល់មិនបានចែករំលែកឲ្យតទៅមុខទៀតឲ្យទលំទលាយតកូនតចៅទេវានឹងសាបសូន្យវានឹងបាត់បង់ជាពិសេសដូចរឿងសិទ្ធិជនជាតិដើមជាដើមពីមុនមកគ្មានអ្នកណាដឹងទេដល់ពេលឥឡូវយុវជនយើងក្រោកឡើងយល់ដឹងអំពីច្បាប់ទម្លាប់អញ្ចឹង អាភាពក្លាហាននឹងកាន់តែកើតឡើងហើយយល់ច្បាស់អំពីសិទ្ធិរបស់ខ្លួនឯងបានចែករំលែកតួទៅឥឡូវធ្វើឲ្យខ្មែរក្រមជាជនជាតិដើមនឹងយល់អំពីសិទ្ធិខ្លួនឯងហ៊ាននិយាយហ៊ានប្រើប្រាស់ភាសាហ៊ានរក្សាត្រកូលហ៊ានរក្សាឈ្មោះហ៊ាននិយាយប្រវត្តិដើមហ៊ាននិយាយប្រវត្តិសាស្ត្រនេះជាការមួយដោយសារមានការចែករំលែកអំពីយុវជនគំរូអញ្ចឹងយុវជនគំរូគឺសំខាន់បំផុតយើងទាំងអស់គ្នាកើតមកយើងត្រូវធ្វើយ៉ាងម៉េចឲ្យជាមនុស្សគំរូ មនុស្សគំរូគឺមនុស្សដែលធ្វើយ៉ាងណាឲ្យវាមានប្រយោជន៍ដល់សង្គមមិនមែនមនុស្សបំផ្លាញសង្គមទេគំរូវាមានពីរមួយគំរូបំផ្លាញមួយគំរូរីចម្រើនក្នុងសង្គមគ្រួសារសង្គមជាតិអញ្ចឹងគំរូល្អល្អដូចជាបច្ចុប្បន្នមានយុវជនយើងជាដើមនេះគាត់បានបង្ហាត់បង្រៀនឬក៏ជាប្រសង់ដែលជាគ្រូអាចារ្យឬក៏ជាវាគ្មិនដែលលោកជំនាញខាងបញ្យលឬក៏សិក្សាមកលោកបានចែករំលែកជាពិសេសគឺសម័យនេះនៅខ្មែរកម្ពុជាក្រោមយើងបច្ចុប្បន្នគឺខំចែករំលែក នៅចំណេះដឹងទូទៅនឹងបានទៅលំទលាយទាំងការរៀនភាសាខ្មែរទាំងការរក្សាវប្បធម៌ប្រពៃណីខ្ញុំកណាឃើញថាបច្ចុប្បន្ននៅកម្ពុជាក្រមនឹងគឺខំធ្វើច្រើនមែនទែនទាំងគ្មានប្រាក់បៀវត្សនៅកម្ពុជាក្រមធ្វើបច្ចុប្បន្នគ្មានកាក់គ្មានប្រាក់ខែគ្មានអីទេប៉ុន្តែតើពួកគាត់សួរថាពួកគាត់ធ្វើដើម្បីអីគឺធ្វើដើម្បីសារៈសំខាន់នៃជាតិសាសន៍របស់យើងធ្វើដើម្បីផលប្រយោជន៍រួមធ្វើដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីឲ្យខំចែករំលែកតទៅមុខទៀតនេះជារឿងមួយដែលខ្ញុំកណាសរសើរខ្មែរកម្ពុជាក្រមយើង ដែលគាត់នឹងសម័យតកាបង្រៀនអីហ្នឹងគឺគាត់បង្រៀនត្រឹមតែយកបាយសងបាយបាតទេពាក្យថាសងបាយបាតហ្នឹងវាមានន័យសំខាន់ណាស់ណាមិនមែនយើងគិតថាសងបាយបាតទេបើយើងគិតថាសងធម្មតាយើងយកបាយបាតទៅរាប់យកទៅសងទៅក៏បានតែសងវាមិនអស់បាយបាតហ្នឹងមិនមែនណាយើងទៅរៀនមួយឆ្នាំមួយឆ្នាំយកពីពុទ្ធបរិស័ទដឹងមកផ្ទះហ្នឹងប្រហែលក្របអង្គហើយចំណេះដឹងដែលយើងបានចេះទៅរៀនមួយកន្លែងមួយកន្លែងវាច្រើនណាស់មួយឆ្នាំដែលយើងទៅស្នាក់រៀននៅវត្តនីមួយៗរៀន មានទាំងវប្បធម៌ប្រពៃណីអក្សរសាស្ត្រទំនៀមទម្លាប់ទាំងការនិយាយស្ដីទាំងការប្រើប្រាស់ទាំងការរស់នៅធ្វើឲ្យយើងយល់អំពីតម្លៃនៃការរៀនសូត្ររបស់ក្នុងសង្គមរបស់យើងអញ្ចឹងហើយយើងទាំងអស់គ្នាយើងត្រូវធ្វើយ៉ាងម៉េចឲ្យវាមានសារៈសំខាន់តទៅថ្ងៃក្រោយដើម្បីយើងចែករំលែកនៅចំណេះដឹងនឹងឲ្យតទៅយើងមិនដុសបណ្ដាលវាជាប់នឹងពាក្យថាវប្បធម៌នេះវប្បវប្បនឹងប្រើតែការមិនដុសបណ្ដាលសាព្រោះនឹងឯងតែជាយើងត្រូវតែខំសាព្រោះមិនដុសបណ្ដាលនឹងឲ្យតទៅមុខទៀតទៅជាតិសាសរបស់យើងនឹងវាបានរីកចម្រើនតែបើយើងជាយុវជន ជាមនុស្សគំរូយើងនៅតែសំងំចេះហើយសំងំចេះហើយលាក់ខ្លួនពួនអាត្មា ជាតិរបស់យើងនឹងវាមិនបានថិតទេហើយវាមិនបានរុងរឿងតទៅមុខទេអានឹងហើយគឺជាអឺនិយមន័យសំខាន់បំផុតគឺខ្មែរយើងទាំងអស់គ្នាបានចំណេះត្រូវតែចេះចែកពាក្យថាបានចំណេះត្រូវតែចេះចែកមិនមែនត្រូវតែចេះចែកចំណេះជាពិសេសយើងបានមានបានបានក៏ត្រូវតែចេះជួយចែករំលែកណាអាហារចំណេះដោយព្រះអង្គសម្ដែងនៅក្នុងវិនិច្ឆ័យបារាភវសូត្រនោះ ដែលយើងមានអ្នកមានស្ដុកស្ដំហើយយើងមិនចេះចែករំលែកដល់អ្នកដទៃនោះក៏ជាសេចក្តីវិនិច្ឆ័យមួយដែរអានេះនិយាយពីវិនិច្ឆ័យយ៉ាងណា មិញការចែករំលែកចំណេះដឹងរបស់យើងនេះវាជាហៅថាជាធម្មទានអញ្ចឹងព្រះអង្គសម្ដែងថាសពទានហ្នឹងធម្មទានហ្នឹងជានីតិធម្មទានឈ្នះអស់ទានទាំងពួងត្រង់កន្លែងនេះវាឈ្នះយ៉ាងម៉េចវាឈ្នះថា យើងពង្យល់គេឲ្យគេយល់ដឹងហើយ គឺគេនឹងយល់ដឹងច្រើន ហើយគេនឹងធ្វើអំពើល្អហើយគេនឹងខំយកអាចំណេះយកទៅប្រើចែករំលែកទៀតធ្វើឲ្យអ្នកក្រោយទៀតកាន់តែចេះកាន់តែចេះទៀតណក់វាបែបហ្នឹងអញ្ចឹងវាទលំទលាយខ្លាំងមែនទែនដូចជាអត្តបទប្រធានបទដែលលើកឡើងនៅក្នុងថ្ងៃនេះសម្រាប់ការចែករំលែកនេះគឺវាមានសារៈសំខាន់ណាស់ជាពិសេសបងប្អូនដែលកំពុងតាមដានស្ដាប់ហ្នឹងក៏យើងដាច់សម្លេងបាត់ហើយដាច់សម្លេងហ៎បង លើអាហ្នឹងគេខលចូលដាច់ដាច់សម្លេងលោកបងអូននៅចេញសិនចាំចូលមកទៀតអូខេអឺអរគុណចាស់សំរិនអឺសារៈប្រយោជន៍ដែលគុណចាស់បានបួសមកហ្នឹងហើយ បានចែករំលែកហ្នឹងបើបើគុណចាស់ធ្លាប់និយាយអំពីធម្មទានឈ្នះអស់ទានទាំងពួង នៅក្នុង KKCC Team មុនហ្នឹងកណាសុភាគុណចាស់ថា ការចែករំលែកដូចជា share ដូចជាបញ្ជូននៅព័ត៌មានដែលយើងកំពុងតែធ្វើនឹងចែករំលែកទៅដល់ពពួកគាត់ឲ្យគាត់យល់អំពីច្បាប់យល់អំពី ប្រយោជន៍ហ្នឹងតើតើគុណចាស់យល់យ៉ាងណាដែរចំពោះការចែករំលែកមានសារៈប្រយោជន៍យ៉ាងណាដែរគុណចាស់គ្រូណាអឺអឺកណាសូមឆ្លើយតបនឹងសំណួរប្រគ្រូអឺ តង់លែងថាការចែកកម្លែកលោកចំណេះដឹងចំណេះដឹងជាពិសេសសពថ្ងៃនេះអឺយើងមានសិទ្ធិជនជាតិដើមសិទ្ធិជនជាតិដើមហ្នឹងវាវាមានគេហៅថាបើខ្ញុំកណាជាគេហៅថាអាវក្រោះមួយអាវក្រោះមួយចំពោះយើងជាជនជាតិដើមជនជាតិដើមបើនិយាយដើមថាជនជាតិដើមម្ចាស់ស្រុកទៀតនោះបានស្នុកយល់ចំន័យណាហើយ ខ្ញុំកណានេះដែរត្រេកអរដែរដោយអាស្រ័យអាមេរិកណាកណាចង់និយាយតាក់ទងព័ត៌មានអាមេរិកពីថ្ងៃ11 11ដុល្លារហ្នឹងគេទទួលស្គាល់ណារដ្ឋរដ្ឋហ្នឹងគេទទួលស្គាល់ជនជាតិដើមបានន័យថាពីមុនគេទទួលស្គាល់ដែរប៉ុន្តែគេមិនថនចូលនៅថ្នាក់ជាតិឥឡូវគេទទួលថ្នាក់ជាតិបានន័យថា ថ្ងៃហ្នឹងថ្ងៃក្រោយគេរំលឹក គេចាត់ចែងណាជនជាតិដើមគេឲ្យសម្រាប់ជនជាតិដើមអាចកណាគេប្រអាកគេហៅបញ្ជាតិណានឹងនឹងវាលោកអានេះថារដ្ឋរដ្ឋាភិបាលអាមេរិកហ្នឹងគេទទួលសកលហើយវានោះក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញគេហើយណាគេណាជនជាតិដើម គឺធ្វើការនៅក្រសួងណា វិស័យណាគឺទៅប្រអាកហ្នឹងគេចាត់ជាបញ្ជាតិជាតិគេហើយហើយពីថ្ងៃ1 ខែដុល្លារហ្នឹងគេទទួលសកលហើយគេទទួលសកលអាមេរិកឥឡូវអាមេរិក ពីមុនគេទទួលសកលហើយប៉ុន្តែនៅក្នុងនៃអាទិភាពវាមិនតាន់ចូលក្នុងក្របខ័ណ្ឌរបស់រដ្ឋទេរដ្ឋាភិបាលជូបៃដិនហ្នឹងគាត់គាត់ទទួលសកលហើយអានឹងបើខ្ញុំកណាយល់អានឹងគង់មានការតស៊ូពួកគេដែរតស៊ូគេដែរមានការទៀមទាគេដែរតិចទីយើងខ្មែរក្រមរថ្ងៃពុំទៅស្រែកឃ្លានជាងដែរហើយយើងមាន ទួលសកលដោយអាស្រ័យរដ្ឋាភិបាលនឹងគេទទួលសកលនៅក្នុងអង្គការទេមិនតែក្នុងខ្លួនគេអឺនៅមួយក្នុងប្រទេសគេមិនធំទទួលសកលប៉ុន្តែបើតាមខ្ញុំកណាអាមេរិកគេដើរខាងដើមចឹងដើម្បីឲ្យជាគំរូហើយមកពីអឺខ្ញុំកណានិយាយចំ គឺឥឡូវនិយាយឲ្យថាភាសាស្នុកស្នុកស្ដាប់ទៅគឺអឺវៀតណាមហ្នឹងគេទៅអបជើងអាមេរិកហើយបានន័យថា មិននឹងទៅអបជើងអាមេរិកហ្នឹងគេវិភាគហ៎គេវិភាគកតិចហ៎ពីមិនទៅលេងទូស៊ីរៀងលេងចូលចិនជាគេហៅថាបកកុម្មុយនីហ្នឹងក្រុមបាក់ឥឡូវគេត្រូវអាមេរិកហើយឥឡូវអាមេរិកគេបើកបើកជំនាញហើយហើយយើងដឹងថារហូតថ្ងៃការប្រសពផ្សាយរឿងសិទ្ធិជនជាតិដើមហ្នឹងអូនឧបសគ្គណាមកពីគេប្រកាសហើយដូចជាយើងខែងជាងជាដើមយើងខែកំពុងតើនេះគេចោត ត្រាស់មកវិញគាត់ថាយើងខែនឹងផ្សាយអាព័រមានបំផុសបំផុលបំបែកសមាធិជនជាតិអីណាណាហ្នឹងអានឹងគេនួយនិយាយដែរប៉ុន្តែចំពោះអាខាងអង្គការសិទ្ធិមនុស្សគេទទួលសកលហើយគេគេគេថាយើង រំលោភហើយមកពីយើងចោះហត្ថលេខីក្នុង143ប្រទេសទៅដល់ពេលគេផ្សាយអាអាច្បាប់ជនជាតិហើយពិសេសគឺខែនេះជួយប្រសពផ្សាយរបស់អង្គ ច្បាប់អង្គការសាប្រជាជាតិណាអានឹងយើងនិយាយនិយាយនិយាយសាមញ្ញគេយល់ហើយហើយបែរជាចចតអញ្ចឹងដើម្បីគេហៅគេចវះមិនទទួលសកលខុសត្រូវណាធ្វើបំពេញអានឹងបំពេញបំពេញលើសកម្មជនគេផ្សាយនេះទៀតគេចេញថវិកាបានន័យថាខាងអង្គការសិទ្ធិមនុស្សឬអង្គការសិទ្ធិសិទ្ធិជនជាតិដើមហ្នឹងគេទទួលសកលយើងបំពេញច្បាស់ក្លែតហើយ គ្រាន់តែជួយទំនុកបំរុងរបស់ឲ្យយើងកាយបដល់គេហៅឧបករណ៍អីហ្នឹងទៅឬមួយស៊ូហ៊ុយអញ្ចឹងណាបានទៅឬមួយយើងជាម្ចាស់នេះនេះយើងអាចបោះសពោឲ្យអឺបកលអុយចែកចាយទូលំទូលាយណាហ្នឹងបានវាត្រូវអាហ្នឹងបើនិយាយលួគេហៅសៀនវៀនសេវៀនលើអន្តរជាតិយើងនិយាយអញ្ចឹងបានស៊ីកសែគេបានគេយល់ហើយប្រយ័ត្នណា ខ្ញុំកណានិយាយថាប្រយ័ត្នដល់ពេលបើកអង្គប្រជុំគេហៅរបាយការណ៍ពីឆ្នាំអ៊ីម្ដងអញ្ចឹងខាងសិទ្ធិមនុស្សហ្នឹងប្រយ័ត្នគេតកលទាស់ណាគេនិយាយមុនហើយយកផ្ញើលិខិតទៅឆ្លើយតបគេថាយើងរំលោភហើយវាច្បាស់ក្លែតហើយគេគេជួយគួរណាជួយយើងចុះហត្ថលេខីនោះយើងយកអាកាសពួកគេអង្គការសាវិជាជាតិខ្ញុំមកច្រើនណាយើងយកមក យើងយើងមានត្រង់ថាយើងចោះសិញេអញ្ចឹងហើយពេលយកថោឲ្យកាយយើងមកបរោច្រកច្រកថំនឹងមិនទៅយើងមកគិតគួរអាការងារនោះយើងសន្យាឲ្យគេដល់ពេលមកណាមិននឹងដោយអាស្រ័យយើងខ្ញុំតិចមានពួកអូនកាយគ្រឿងអីវិញជួងអីវិញអញ្ចឹងនាងយល់ដឹងទៅយើងយល់តែបន្ទួយទៅវិញទៅបំបិតមិនឲ្យគេដឹងព័ត៌មានហើយអានេះច្បាប់ ច្បាប់ហ្នឹងវាថ្លាក់ចូលអង្គការសាវិជាជាតិទៀតមកវាអង្គការសាវិជាជាតិមិនគេក្រងចង់ក្រងច្បាប់អីអ្វីមួយហ្នឹងគេគេគេវិភាគគេមានណាក់តែច្បាប់នឹងគ្រាមប្រដាប់អីគេគេគេខំត្របានគេចេញទៅជាផ្លូវការបានហើយខ្ញុំកណាចង់និយាយថាអានោះមកក្នុងន័យថាធម្មទានមួយដែរហើយធម្មទានអាសិទ្ធជនជាតិដើមនោះវាទូលំទូលាយចំពោះខ្មែរក្រមតិច យើងខ្ញុំកណាខាងចេញមុខប្រសពផ្សាយអារឿងហ្នឹងដឹងថាថ្ងៃណាមួយទៅទៅយួនអាវៀតណាមហ្នឹងទៅទទួលសកលយើងនៅអំពើដែលយើងខ្ញុំកណាអាទោះបីខាងដើមញាតញោមហ្នឹងគាត់មកភ័យខ្លាចដល់ពេលហៅថាឃើញជំនាញជាងចតមានតិចថាខាង រដ្ឋបាលនឹងគេចោតមើលយើងខ្ញុំថាអញ្ចេះអញ្ចោះអីចឹងទៅគេហៅប្រតិកម្មនឹងចំពោះអឺរដ្ឋាភិបាលនឹងអីចឹងទៅប៉ុន្តែថ្ងៃក្រោយអាច្បាប់នឹងវាគេហៅថាមានសុផលភាពណាណាហើយបើចង់មានសុផលភាពនឹងខ្ញុំកណាថាជឿហ្មងទីទៅអាមេរិកគេឈានជើងទៅខាងមុខហើយយើងយើងទៅអបជើងគេយើងទៅដើរតាមគន្លងគេហើយអាហ្មងពីយើង វិភាគហ្មងទៅអាប្រជាជនហើយការសេដ្ឋកិច្ចហ្នឹងដឹងថាអត្តពលមានលើទៅអាមេរិកទេហើយបើបើមិនទទួលសកលទេគេគេបាត់សេដ្ឋកិច្ចឬមួយគេឡើងរ៉ូស៊ីគេប្រកាសអាមេរិកក៏មានអត្តពលអញ្ចឹងណោះណាក់អេងសន្យាខាងការមកពឹងយើងយើងមិនត្រូវការនេះតែយើងត្រូវការទៅអារឿងសិទ្ធបាននេះថាអាមេរិកនេះគេដើរខាងគេចង់ដឹងថាគេហៅបេដាប្រជាធិបតេយ្យអញ្ចឹង គេចង់យកឈ្មោះចឹងណាគេមាន MC ហើយគេមិនត្រូវការយើងទៅអោបជើងទេឥឡូវគេគេចង់ខាត់សិតនឹងគេចង់បានសិតនឹងឲ្យមួយថាលោកសរៃគេសិតអញ្ចឹងវាសំស្របអានេះគេយើងដើរបទួយឲ្យគេហើយខ្ញុំកណាជឿជឿដោយខ្ញុំកណាធ្លាប់រៀនច្បាប់មកពីគង់រៀនពីគ្រូបណ្ឌិតបណ្ឌិតគាត់មានពីកោនេះហើយហើយអញ្ចឹងមែនគាត់ថាយើងរាល់ថ្ងៃកាលខ្ញុំកណារៀនពី6ហ្នឹងគាត់ថា យើងរាល់ថ្ងៃជាអាមេរិកណាខំតែជាជាមិនត្រឹមតែជាក្រៅណាជានឹងសាលារៀនទេណាណាចេញកម្មវិធីគ្រូនឹងរៀនអុយសិស្សនឹងជាអាមេរិកស្អប់អាមេរិកគាត់ថាបច្ចុប្បន្នជាតែមិនតែអនាគតនឹងយួននឹងទៅយើងនឹងទៅគាត់និយាយថាយើងនឹងទៅពឹងអាមេរិកវិញណាអញ្ចឹងមែនដល់មក2010ម៉ានហ្នឹង2013 14នេះទៅអបជើងគេមែនអាដល់ពេលអបជើងយើងទៅតាមច្បាប់ទេយើងចង់លេងជួគេយើងទៅ ចុះកិច្ចព្រមព្រៀងគ្នាអាហើយអាមេរិកគេមហាអំណាចហើយគេមិនត្រូវការយើងអារ៉ុបផងអួយហ្នឹងតែគេមិនត្រូវការទេឥឡូវចង់បានជាកិត្តិយសកណាហើយអាការផ្សព្វផ្សាយទីថាច្បាប់ហ្នឹងវាយើងនិយាយថាអឺជាធម្មនុញ្ញរបស់ចំជាតិខ្មែរក្រមយើងដែរមកពីខ្មែរកណាកណានិយាយខ្មែរកណាកណានិយាយទៅមិនទេយើងចន់ជាតិដើមយើងត្រូវការរឿងនឹងហើយជាអាវុធមួយមកពីក្នុងមេតារាច្បាប់នឹងយើងមើលទៅទុំ សិទ្ធកុមារសិទ្ធសុខភាព សិទ្ធអីហ្នឹងហើយសិទ្ធសេដ្ឋកិច្ចនោះខ្ញុំកណាចង់និយាយសេដ្ឋកិច្ចនោះកាលណាយើងមាន សុពលភាពហើយណាថ្ងៃក្រោយអាមេរិកទីការមកវិនិយោគអីអាណូនាងចឹងយើង មិនដាច់ខ្លងណាឧបមាឧបមាដល់ពេលមានមានតារាមានសុពលភាពអាមេរិកគេមើលដាក់ក្រុមហ៊ុននេះចឹងអាខ្មែរយើង ខ្មែរយើងអត់តែមាន សមត្ថភាពលេងជួមិនបាច់ឆ្លងក្តាស់ស្នាមសុំច្បាប់ពីប្រទេសវៀតណាមទេអានោះសិទ្ធិជនជាតិដើមក៏ដូចជាយើងម្ចាស់ស្រុកហើយណានឹងយើងមានដីស្រែឧទាហរណ៍ថាស្រុកអាមេរិកគេនឹងរដូវនឹងគេដាំស្លាច់ម្បាននេះចឹងលោកគេតិចថារដូវកញ្ឆាកហ្នឹងចឹងដាំស្លាច់ដាំជីម្បានគេចង់មកនេះហ្នឹងគេតាក់ថងឲ្យម្ចាស់ដេងចឹងដែរអាម្ចាស់ដេងចឹងដល់មិនបាច់ឆ្លងឲ្យហើយរដ្ឋាភិបាលហ្នឹងទេអានោះ ពោះទលាដូចខ្ញុំកណាធ្លាប់វិភាគនៅវាតកានេះនឹងកណាខ្ញុំកណាមាននិយាយថាអនាគតខ្មែរក្រមយើងអាចណាជែកមកស្ត្រងអាចអាចដោះស្រាយមករួមការបានណាដល់ពេលនេះគឺតម្លៃនេះនេះដោយខ្ញុំកណាធ្លាប់សួរបច្ចុប្បន្ននៅអូស្ត្រាលីប្រហែលជាគ្រូដឹងថាអាតគុណតែមកដុំប៉ុនក៏ជើងជាង3ដួណោហើយដល់ស្រុកយើងនោះវែតាមអាតគុណនោះវែតាមຫມត់បន្លាយຫມត់អីនោះ កាត់ឲ្យជ្រូកស៊ីប៉ុន្តែគេទៅមកដុំដែរដល់អាស្រ័យប្រទេសគេវាដាំអាបន្លែហ្នឹងរដូវតិចរដូវកច្រាកអញ្ចឹងវាវាមិនស្របណោះហើយដល់ស្រុកយើងក៏មិនមែនតែពីរដូវតែសំខាន់មួយយើងតាមផែនទីគឺស្រុកខ្មែរក្រមយើងដឹងស្រាប់ហើយវាវាមិនមែនតែពីរដូវទេរដូវកដៅរដូវភ្លៀងដូច្នេះអាពីរដូវហ្នឹងបន្លែបន្លុកណារដូវណាក៏តាមបានងហ្នឹងហើយ ខ្ញុំកណាចង់និយាយថាដោយអាស្រ័យរដ្ឋាភិបាលនឹងបិទដាក់សិទ្ធនឹងហើយមិនបើកទីផ្សារចាប់បើកទីផ្សារពេលពីខ្មែរក្រមយើងអឺនឹងធូអូស្ត្រាលីនឹងវាគ្មានបានទេបើនិយាយតាមដែនសមុទ្រណាយើងចើបន្លែធូមកមកមកមកកប៉ាល់ធំទៅដែនលុកអានឹងវត្តជាមិនចេះនេះបិទបិទហើយអឺឃើញច្បាស់ខ្ញុំកណានិយាយឃើញច្បាស់វៀតណាមនឹងគេហៅថាខាង អានឿរ៉នស្រោងក្រហ្នឹងគេហៅសឹកក្រអង្គហ្នឹងវាដេកលេខពីពិភពលោកហើយប៉ុន្តែដល់អារដូវកូវីដហ្នឹងគាត់គាត់អោយរះយើងអត់ឃ្លានហើយវាវាមិនវាមិនសមណាដូចជានោះនេះនិគមកណាលេខជើហ្នឹងនោះអានិគមកំពង់សុព្រានហ្នឹងអារដូវហ្នឹងផ្លែមានផ្លែថោក ប៉ុន្តែនៅក្នុងប្រេងគួរក្នុងប្រេងខណាមកមកគីមានមកគីលូក្រាមផ្លែមាន7 40ប៉ុនហើយនេះបានទៅ4 5ប៉ុនហើយវិញចឹង បាននេះថាមិនដឹងតើគេដើរវិធីមិនគេបិទសេដ្ឋកិច្ចទីផ្សារអញ្ចឹងណាចុះបើថាទីផ្សារយើងលុកក្នុងស្រុកមកមិនមានតដល់អញ្ចឹងទេហើយរហូតអាជាពិសេសអារដូវកូវីដនេះខ្ញុំកណាចង់និយាយថាអារដូវកូវីដមិនគួរអត់បាយមិនទេ ស្រុកយើងអត់បែរអាស្រុកគេធ្វើស្រោងក្រមិននេះគេមិនអុយរះគេអត់បែរអាយើងវាលំដាប់ពិភពលោកគេគេហៅលេខទីមកតែអុយរះអត់បែរខែទឹកក្រហត់ដល់គេទំលុះអារបងមកនេះណោះខ្ញុំកណាចង់និយាយថាអំណោយផលនៃធម្មជាតិនោះខ្មែរក្រមយើង គឺអឺវាខាងកសិកម្មនោះគឺវានេះឲ្យខ្ញុំកណាធ្លាប់រៀនសេដ្ឋកិច្ចមាន គ្រូគាត់និយាយដែរគាត់ថាអនាគតណា លោកខ្មែរអាដែនដីដែនដីអាគេហៅវៀតណាមខាងត្បូងគ្រូគេរៀនយើងគេនិយាយថាអនាគតអាចផ្ដល់អាហារដល់ពិភពលោកបើថាកន្លែងណាមានអាសន្ននឹងគេកំពុងទៅបង្កើតពូជគេហៅថាក្លេថ្ងៃទីថាធម្មតា3 3ខែអាលោកគេកំពុងទៅបង្កាត់តាពូជស្រូវទៅ2ខែឬ1ខែទេបានផលហើយអានឹងគេដាក់មកដល់ណូអាហ្វីលីពីនវាអានឹងវាអង្គការសហប្រជាជាតិទេ បង្កើនមិនគេកង់ដាក់ទៅនៅក្នុងប្រទេសវៀតណាមប៉ុន្តែដោយអាស្រ័យបង្កើននឹងលោកអបជើងឲ្យចិនមិនហ៊ានឲ្យចិនដូច្នេះគេយកទៅដាក់ពីលីពីនអានឹងពីអង្គការស្រោមកពីភពលោកដែរតើវាគ្រូគិតនិយាយថាយើងមិនចេះមិនចេះឆ្នៃប្រឌិតមិនចេះនិញចំរះហើយអាប្រមូលផល event ហ្នឹងអាអាឆ្នាំអង្កោណាអាឆ្នាំបាញ់ជាតិគីមីស្រែហ្នឹង ប្រទេសគេគេជើងលឿនគេគេមិនអោយទីទៀតទេប៉ុន្តែប្រមូលយកមកដាក់ផលិតនោះក្នុងក្នុងក្នុងក្នុងអានេះអាតំបន់ដែលធូរអោយរះអោយអាតៃសាច់ធម្មជាតិជាងមកបាទហើយខ្ញុំកណាចង់និយាយហ្នឹងគាត់ថាត្រង់ដល់អារឿងតៃសាច់នោះក្នុងបឹងបោបន្លាយហ្នឹងអាលោកគ្មានតែអាលោកនោះភូមិកណាគ្មានសកលអង្គងទេបើក្មេងវាមិនបានទិញម៉ែអូហៅថាទិញមកធ្វើហូបនេះគឺមិនសកលទេឥឡូវអង្គងអត់គេថា វាបោបូនណាត្រីអានឹងប្រយស្រែកចំណាត់ការបើនិយាយដល់ហ្នឹងគេហៅចំណាត់ការដើម្បីគេបន្លាយពូជសាច់ដើម្បីបំបត្តិសម្បត្តិធម្មជាតិយើងធនធានយើងហើយអានឹងបានន័យថាវត្ថៈត្រង់អារឿងសិទ្ធជនជាតិដើមបានន័យដូចនេះពួកខ្ញុំកណានេះវាចេះតែខំនិយាយដែរថាទំនៀមនេះចេះតែផត់និយាយអារឿងមេត្រាស់ចាប់អាប់ក្រែងថាកាត់ចាំចាំទៅក៏ កាត់ច្រាលដឹងខ្លួនហើយបើគេនិយាយអញ្ចឹងកាត់ចេះដោះស្រាយកាត់ចេះឆ្លើយទៅទៅឆ្លើយត្រង់គេស្ងំហើយដល់ឆ្លើយយើងមិនដឹងអីយើងមិនស្រាវជ្រាវមិនដឹងសិតអីគេនិយាយទៅគេគេចោទធ្វើអាណាក៏យើងភ័យអញ្ចឹងទៅអាលោកមែនទេខ្ញុំកណាថាអារដូវនឹងអាសិតជនជាតិដើមក៏ជ្រាបច្រើនហើយសុពលនោះស្ដាយចាត់ចាត់តែងបានច្រើន ខេតដូច្នេះហើយសំបីតែរាល់ថ្ងៃនោះបងប្អូនចាតែខលនោះខលនោះខលសួរថានោះសុពលនោះទេ គ្រូចែកកណាលទៅហើយខ្ញុំកណាលដល់ប្រាប់ជើងទៅតើអស់ប្រាប់គ្នាទៅមានខ្លះគាត់នួយគូជីនៅព្រេងក្រងគាត់គាត់ចង់គាត់ឃើញអាឡូយើងកាយនេះអញ្ចឹងហើយជើងវិញចែកសពោនឹងបានអាសពោច្បាប់សោះណាហើយទូហាមគេមិនអាចចំណេះដឹងនេះហើយយើងទូហាមនោះបន្ទួយបន្ទួយហើយនេះដូច្នេះខ្ញុំកណាសូមរួមប៉ុណ្្នឹងទៅចា៎ ណាអរអរគុណណាណាគុណគុណចៅបកស្រាយដល់ណាដល់ណីដល់ច្បាប់អន្តរជាតិខ្លាំងមែនទែនអរគុណណាស់ហ្នឹងហើយឥឡូវមើលជួបថៃគឿងចុងក្រោយថាគោលបំណងរបស់ប្អូន ដែល បានបង្កើតការចែករំលែកហ្នឹងតើទៅបុកទៀតមិនទៀតមិនមិនដែរមិនដែរបាទសូមអរគុណ បាទហ្នឹងហើយអាគ្រូរឿងបង្កើតជាការសមាគមយកចម្លែកហ្នឹងអឺឲ្យតបងប្អូនយើងសាមគ្គីគ្នាសហការគ្នាធ្វើការបានល្អនឹងវាជារលូនទៅមុខហើយប៉ុន្តែរឿងការសមាគមនឹងមិនមែនយើងធ្វើអឺមួយថ្ងៃពីរថ្ងៃទេអានឹងយើងធ្វើឲ្យវែងឆ្ងាយរយឆ្នាំដល់ឆ្នាំក្រោយបើអត់ពេលយើងទៅនៅខាងបងប្អូនចំនួនក្រោយក្រោយទៀតទាំងដូច្នេះបានយើងធ្វើអានឹងជាការ នៅខ្មែរកម្ពុជាក្រមនឹងអាចលើកទី1ជាលើកទី1ដែលសមាគមកូនខ្មែរដើម្បីការពារវត្តនឹងបង្កើតមន្តបូងដូច្នេះនឹងនឹកក្នុងចិត្តហើយនឹងសង្ឃឹមសេចក្តីសង្ឃឹមបងប្អូនដែរខំថាធ្វើការធ្វើម៉េចឲ្យយ៉ាស្ងាត់ស្ងល់ឲ្យល្អទុកជាគំរូដល់កូនចៅយើងដល់ថ្ងៃក្រោយទៀតអានេះជាការចែកយល់រំលែកអឺខាងសមាគមរបស់ខ្ញុំកណ្ដាលនៅគ្រូបាទ អរគុណណាអរគុណណាអូខេអូខេដូចលឺកន្លែងណាកន្លែងណាស្លងអូខេហ្នឹងហើយឥឡូវមកជួបចៅសរ៉ាត់វិញម្ដងចុងក្រោយបងអូនមានការធ្វើសេចក្តីសន្និដ្ឋានធ្វើការសរុបចុងក្រោយក្នុងតាអត្ថន័យនៃការចែករំលែកទាំងអស់ហ្នឹងតើ បូនចង់មានកំណត់យ៉ាងណាជាអនុសាសន៍ជាយោបល់ចុងក្រោយជាការសំណូមពរចុងក្រោយបងអូនសូមសូមចេញបងអូនបន្តថែមគណៈអង្គម្ចាស់គ្រូ មុននឹងខ្ញុំកណាចូលរួមចែករំលែកនៅចំណុចត្រង់ក្រោយសូមអាន comment កំណាបរបស់បងប្រុសម្នាក់ដែលគាត់យកជួយជួយឆ្លើយកំណាសម្រួលផងត្រង់ក្រោយណា copy របស់លោកគ្រូហាក់សៀងហៃដែលទៅតែតែងមួយប្រហែលជាប្រហែលថ្ងៃមុនបានបង្ហោះឥឡូវគាត់យកកំណាបនេះយកមក copy នៅក្នុងនេះតែម្ដងឥឡូវជ្រុលនេះសូមអានបន្តិចមិនតែកំណាបនេះសរសេរតែគាត់សរសេរចម្លងមកវិញគ្មានខណ្ឌគ្មានលម្បាក់ច្បាស់លាស់ហើយមិនអីខ្ញុំខ្ញុំកណានឹងអានទៅតាមសំនៀងកំណាប់ កំណាបហ្នឹងមានចំណងយើង ថាយុវជនពិតចិត្តស្មោះជាតិនេះកំណាបហ្នឹងគឺមានន័យសារៈសំខាន់មែនទែនយុវជនប្រុសស្រីទាំងឡាយ ត្រូវតែខ្វល់ខ្វាយខំសិក្សា សិល្បៈក្បួនតម្រាកសាងរដ្ឋាឲ្យកម្មកានយុវជនជាស្នូលប្រទេសជាតិត្រូវតែខ្មៃគ្មៀតដោយក្លាហាន លើកស្ទួយកិត្តិយសជាតិឲ្យ បាន សាមគ្គីគ្រប់ប្រានថែរក្សាយុវជនគួរយល់ដឹងឲ្យច្បាស់វប្បធម៌អសរសាស្ត្រជាតិខេមរាប្រពៃណីប្រពៃណីសាសនាគេដូនតាបវរថ្លៃថ្លាអស្ចារក្រៃយុវជនគួរគិតកិច្ចឲ្យឆ្ងាយអបាយមុខទាំងឡាយនាំអបាយមុខទាំងឡាយនាំចង្រៃបំផ្លាញគ្រប់យ៉ាង រៀងរាល់ថ្ងៃនាំយើងខ្សឹងខ្សាយបងជីវិតយុវជនត្រូវមានមនសិការមោះមុតក្លាហានដោយសុចរិតការពារជាតិសាសន៍ដ៏ពិសិដ្ឋចិត្តស្មោះត្រង់ពិតឥតខ្លែងខ្លាយយុវជនខ្មែរយើង ទាំងប្រុសស្រីត្រូវមានស្មារតីរួមចិត្តកាយសាមគ្គីជួយជាតិឲ្យចិត្តឆ្ងាយទាំងចិត្តឆ្ងាយ ខ្មែរបានសបាយសុខសានអើយដោយសារអាននៅក្នុងទូរស័ព្ទវា ព្រឺព្រឺបន្តិចអឺកំណាប់នេះល្អមែនទែនសម្រាប់ការអប់រំហើយការដាស់តឿនហើយការពង្យល់ដើម្បីឲ្យខ្មែរយើងជាយុវជននេះអឺចូលរួមក្នុងការឈឺឆ្អាលនៅក្នុងជាតិសាសន៍របស់យើងហើយចែករំលែកអ្វីដែលជាអឺមានប្រយោជន៍ទៅដល់សង្គមជាតិរបស់ផងយើងអឺខ្ញុំកណាសូមបន្តជាអនុសាសន៍បន្តអំពីកំណាប់នេះហើយក៏សូមចូលរួមជាយោបល់ជូនក្រោយជាពិសេសការចែករំលែកណា ជាងការចែករំលែកសម័យនេះគឺភាគច្រើនគេចែករំលែកតាមអនឡាញគឺតាម Facebook តាម YouTube តាម TikTok និយាយរួមនេះជាប្រព័ន្ធចែករំលែកវិជ័យកវិជាសម័យវិជាសាស្ត្រជឿនលឿនគឺចែករំលែកតាមផ្លូវទឹកនិយាយតាមផ្លូវទឹកអញ្ចឹងវាជឿនលឿនណាប៉ុន្តែដាច់បាត់អឺទូរស័ព្ទគាត់នឹងមាន បញ្ហាដោយសារតែក្តៅពេកឡូតចេញបាត់ហើយ គាត់មាន អនុសាសន៍ចុងក្រោយល្អណាស់ឥឡូវនឹងដាច់ទៅហើយនឹងគិតធ្វើម៉េចចាំគាត់តិចទៀតមើលឥឡូវបងអូនជឿងចុងក្រោយ មានអីចែកជាការសំណូមពរជាការជូនជាយោបល់ជាការចែករំលែកចុងក្រោយបងអូន មានបំណងយ៉ាងណាដែរបងអូនសូមតូអញ្ជើញបានអរគុណគ្រូបានបំណងចុងក្រោយហ្នឹងអូន មានបំណងចង់សូមពាវនាវឲ្យបងប្អូនយូសិនយើងទាំងអស់ណាសូមជួយយើងបានតែត្រូវការស្វែងយល់សិតត្រូវការស្វែងយល់សិតបានច្រើនតិចក៏បានច្រើនថាកាន់តែច្រើនកាន់តែល្អសូមបងប្អូនយូសិនយើងទាំងអស់ទាំងទាំងលោកមានអ្នកមីងសូមជួយអឺ ស្វែងយល់ពីសិទ្ធិឲ្យបានច្រើនទើបយើងអាចនឹងសម្រេចនូវបានអ្វីអ្វីទាំងអស់លើសារអនាគតលើកម្មជាក្រមយើងបាត់គ្រូស្នាមសូមមានតែប៉ុណ្្នឹងគ្រូអរគុណអូខេហ្នឹងហើយអរគុណបងអូនជឿងឥឡូវមកជួបបងអូនសារ៉ាត់ខ្សាជាថ្មីដោយសារតែទូរស័ព្ទក្តៅពេកបាត់ទៅដាច់ទៅដល់ចូលវិញមកណាកណាគ្រូហើយសូមបន្តវិញអញដល់កន្លែងចែករំលែកដោយសារនៅទីនេះសេវាខ្សោយហើយមេគ្រូរឿងភ្លៀងទៀតហើយវាក្តៅពេកទៅវាបានហ្នឹងអឺ ចំពោះការចែករំលែកចំណេះដឹងសម័យនេះគឺជាសម័យដែលយើងចែករំលែកតាមបណ្ដាញសង្គម Facebook ជាពិសេសគឺច្រើនមែនទែនតាមបណ្ដាញសង្គម Facebook ប៉ុន្តែខ្ញុំកណាចង់ចូលរួមដាស់តឿនបងប្អូនថាយើងជាយុវជនគួរតែចែករំលែកអ្វីដែលជាប្រយោជន៍ដល់សង្គមមិនន័យថា Facebook លេងវាដូចជាកំបិតមុខពីរចឹងមួយវាអាចចែករំលែកលក្ខណៈទៅផ្លូវអបាយមុខអញ្ចឹងនៅក្នុងកំណាប់របស់ព្រះអង្គគ្រូសហសៀងហាយដែលលោកបានចាញ់មកនេះគឺកុំឲ្យយើងនឹងជាពិសេសកុំសោចែករំលែករឿងដែល វាបំផ្លាញទៅដល់ជាតិសាសន៍វប្បធម៌ប្រពៃណីរបស់យើងយើងត្រូវចែករំលែកនៅអ្វីដែលតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីអក្សរសាស្ត្ររបស់យើងនេះឲ្យវារុងរឿងតទៅមុខការប្រើប្រាស់បណ្ដាញសង្គមគឺសំខាន់ត្រង់កន្លែងនេះដែលខ្ញុំកណាឃើញនៅក្នុងព្រានរបស់ខ្ញុំកណាដែលជាពិសេសអ្នកបង្ហោះរឿងផឹកស៊ីច្រៀងរំដែលមានគ្រឿងសង្វឹងគឺខ្ញុំកណាលុបលុបចោលតែម្ដងមិនឲ្យ brand ជាមួយអានេះខ្ញុំកណាផ្ទាល់ចំពោះប្រើប្រាស់បណ្ដាញសង្គម Facebook បើមានមិត្តប្រេនណាដែលបង្ហោះរឿងអបាយមុខគឺខ្ញុំកណាសុំលុបចោលមិនន័យថាមិនមិនចង់ឃើញមិនមែនថាស្អប់គាត់ទេមិនន័យថាមិនចង់ឃើញអូ Facebook ទៅយើងឃើញតែការចែករំលែកជាផ្លូវលក្ខណៈអបាយមុខប៉ុន្តែបើឃើញបងប្អូនណាដែលគាត់ចែករំលែកជាលក្ខណៈវប្បធម៌អសរសាស្ត្រប្រពៃណីទំនៀមទម្លាប់គឺខ្ញុំកណាគ្រប់គ្រងជាពិសេសបងប្អូនដែលគាត់ចែករំលែកមិនន័យថាគាត់មិនចេះអសើចេះអសគាត់សរសេរអសខ្មែរវាអត្ថបទអីមិនសូវត្រូវខ្ញុំកញ្ញាខ្ញុំកណាតែងតែអូសទុកឃើញខ្ញុំកណាតែងតែ comment ប្រាប់ថាអសរនេះវាមិនត្រូវជាលក្ខណៈទេបើសេបែបនេះបែបនេះគឺការរិះគន់ដើម្បីស្ថាបនាអញ្ចឹងខ្ញុំចង់ខ្ញុំកណាចង់ប្រាប់បងប្អូនជាយោបល់ជូនក្រោយថាយើងទាំងអស់គ្នាយើងប្រើប្រាស់បណ្ដាញសង្គមយើងត្រូវតែចេះចែករំលែកអ្វីដែលជាចំណេះដឹងហើយចែករំលែកអ្វីដែលជាផលប្រយោជន៍ទៅដល់សង្គមជាតិរបស់ផងយើងកុំប្រឹងចែករំលែកវប្បធម៌របស់គេកុំប្រឹងចែករំលែកអ្វីដែលវាគ្មានប្រយោជន៍ជាងក្មេងចំនួនហ្នឹងវាសនុកណាវាប្រើប្រាស់ Facebook វាប្រើប្រាស់ទូរស័ព្ទវាចេះប្រើហើយ រវេអញ្ចឹងទៅវាឃើញយើងជាយុវជនជាមនុស្សគំរូជាចាស់ទុំមួយដែរហេតុអីបានជាយើងទៅទៀតទៅទៀតហ្នឹងហើយតើជាដល់ហើយចំណុចសំខាន់តើជាដាច់ទៀតហើយស្ដាយមែនទែនឥឡូវគិតធ្វើម៉េចឥឡូវយើងចាំតិចទៀតមើលហើយមិនគ្រឿងនេះនិយាយហើយចាំក្រោយហើយហើយដល់គុណដល់គុណចាស់ និយាយហើយលោកគ្រូហើយប៉ុន្តែឲ្យចាំ ស្ដាប់លោកគ្រូសារាតគាត់និយាយចុងក្រោយបាទប៉ុន្តែលោកដូចអានៅអានៅខ្មែរក្រមយើងរងថ្ងៃនេះលោកគ្រូសារាតគាត់មានប្រសាសន៍មិនអញ្ចឹងឃើញរៀងរៀងចាកាអឺពួកមិនចម្រងចម្រើនដល់សង្គមជាតិដល់ឃើញគេផុសច្រើនណាស់ព្រោះលួចសម្រាប់តាមនៅថៃហើយនឹងនៅខ្មែរកណ្ដាលយើងទៀតហ្នឹង អានឹងគេចង់បានអានឹងគេក្រៅទៅថាគេចង់បានទៅល្បីតែប៉ុន្តែគេចង់ធ្វើជាគួតវែងនេះក៏ដោយតែគេបានល្បីគេធ្វើហើយនៅមកក្រុមនៅខ្មែរកម្មជាក្រុមយើងនឹងមានដែរប៉ុន្តែដល់ពេលចំណែកពីប្រកខ្មែរក្រមរបស់យើងរងថ្ងៃហ្នឹងបើអ្នកណាខាងឧបត្ថម្ភខាងបញ្ចេញខាងឧបត្ថម្ភខាងមនុស្សធម៌អីគេមិនសូវគ្រប់ត្រទេគេមិនសូវចែកម្លែកទេមិនចែកមិនសូវចែកម្លែកលោក1080ទេគេជួយចាត់តា3ស្លុយឥឡូវហ្នឹងគេមានគេមានទៀតចុងក្រោយជួយចាត់តា3ស្លុយច្រើនជាងគេច្រើន មើលទៅតង់តែដល់ពេលយើងនិយាយទៅបបយករូបយើងផងអស់លើ Facebook នោះវាជេរយើងពិតតិចអស់តែឡើយអូខេអូខេអឺចឹងអរគុណបងអូនគឿងឥឡូវយើងប៉ុណ្ណឹងចោះពេលវេលាក៏បងអូនសារ៉ាត់ហ្នឹងគាត់ផ្ញើសារមកថាចូលអត់បានទេព្រោះក្តៅពេកក្តៅពេកទូរស័ព្ទហ្នឹងគាត់ឡាយមកទូរស័ព្ទប្រហែលជាមកថា make in China តែមើលបានជិះក្តៅឡើងឡើងហ្នឹងហើយ អូខេអរគុណបងប្អូនទាំងពីរហើយ នឹងគុណចាស់ហើយនឹងបងប្អូនសារ៉ាត់បានចូលរួមក្នុងការចែករំលែកថ្ងៃនេះមានន័យសារៈសំខាន់ល្អណាស់ ដូច្នេះណាសូមអរគុណហើយសូមអរគុណបងអូនទាំង3ដែលបានចូលរួមក្នុងឱកាសនេះហើយសន្យាថារាល់ថ្ងៃពុទ្ធយើងនឹងមកជួបគ្នានិយាយពីការចែករំលែកបន្តទៀតណាបងអូនណាចឹងអរគុណច្រើនសូមប្រគុណប្រគិនពរគុណចាស់ហើយនិងបងអូនទាំង3សូមមកជួបតែនឹងសុខចម្រើនពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈថ្នាយណាបានដូចសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលាប៉ុណ្ណឹងចឹងណាអរគុណច្រើន